ហើយតណ្ហាហ្នឹងមិនងាយលះទេតលតែអរហត្តមៈអីណោះយើងអាចធ្វើបន់បានទាំងដែលតណ្ហានៅមានមិនតាន់លះបងបានដោយអរិយមគ្គណាប៉ុន្តែធ្វើបន់បានអញ្ចឹងយើងធ្វើបន់ទៅដើម្បីអីដើម្បីថានៅជាតិកំណើតអីម្ដេចម្ដាឲ្យវារួចពីអបាយភូមិអញ្ចឹងទៅហើយដល់ទៅពេលបានបដិសន្ធិក្នុងសុគតិភពទៅយើងបានជួបធัวព្រះអរិយៈ ដូចជាសពថ្ងៃអីនៅ មានព្រះអរិយបុគ្គលក្នុងទេវលោកអីអីចឹងទៅយើងបន្តការស្ដាប់ពធទៅទៀតដើម្បីកុំឲ្យវានៅតែល្ងងគឺអវិជ្ជាឲ្យមានការចេះដឹងឃើញធัวដែលព្រះអង្គសម្ដែងមកបានដឹងសច្ចធัวទៅ បានឆ្លងរួចផុតចាក់ទុក អាចបរិនិព្វានក្នុងទេវលោកក៏បាន រនិព្វានក្នុងព្រំលោកទៅក៏បានដោយបានខ្សែគប់ជាមួយ ព្រះអរិយៈបានស្ដាប់ពធัวសប្ងៃក៏នៅមានបត្រៃបីដកព្រះអត្តកថាយើងសប្បាយចិត្តដែលគុណចាស់គង់នៅ ក្នុងពពនួពិចារណាអ្វីៗដែលមាននឹងចឹងទៅដូចអង្គបញ្ញាចុតតោលោក មានការងារថតអីចឹងព្រោះណាដើម្បីបានជាធម្មទានចូលទៅវិទ្យុ នៅខេត្តបាត់ដំបងបច្ចុកលយានមិត្តកណាហើយត្រូវថតចម្លង ប្រដាប់ថតចម្លង តាមទូរស័ព្ទហ្នឹងអាហ្នឹងតើបិទទូរស័ព្ទកណាហ្នឹងឯងຕົកទូរស័ព្ទថតបាននេះវាវាលឺសូរឆ្លង ពីទូរស័ព្ទចូលក្នុងសម្លេង កណាតែបិទ អាសេវាទូរស័ព្ទហ្នឹងទៅ យើងទុកតែ memory ថតហ្នឹងបានប៉ុន្តែហ្នឹងឯងហើយគុណចាស់លោកថតនេះចូលក្នុង website 5000ទៀត បានជាធម្មទានអញ្ចឹងហើយសบายចិត្តនឹងកិច្ចការងារប៉ុណ្ណឹងទៅនឹងឯងសบายបតីនៅក្នុងពភ្នួត្រួតត្រងពធัวពេះវិន័យហើយមានការងារអត្តរែកដែលត្រូវបន្ថែមហើយជាការងារធម្មទាន គឺជាការងារដែលពុទ្ធបរិស័ទបានទទួលប្រយោជន៍ក្នុងកិច្ចការងារធម្មទាននឹងប្រសើរណាស់ ពីព្រោះចូលនៅ ក្នុងអង្គនៃកងវាលគោចឹងបីដកលេខ22មហាគោបាលសោតហ្នឹងដែលកងវាលគោដែលឆ្លាតឆ្លះហ្នឹងគឺថាស្គាល់រូបគោស្គាល់លក្ខណៈគោហើយគោហ្នឹងវាមានតម្បៅគឺត្រូវចេះបិទដំបៅហើយបើថាវាមានពងរុយអីត្រូវចេះឆ្កោះពងរុយហ្នឹង នឹងឯងហើយដាក់ឆ្នាំអីបិទរុំអីអញ្ចឹងទៅនឹងឯងស្គាល់រូបហ្នឹងគឺស្គាល់ស្គាល់រូបហ្នឹងគឺស្គាល់មហាភូតរូបឧបាទេរូបហ្នឹងឯងបាននៅរូបកម្មដ្ឋានហើយ បានដល់អរូបកម្មដ្ឋានទៀតនឹងឯងអានឹងចូលនៅ ក្នុងសតិប្បដ្ឋាននឹងឯងហើយបើថាស្គាល់លក្ខណៈគឺលក្ខណៈរបស់បុគ្គលបណ្ឌិត លក្ខណៈរបស់បុគ្គលពេលដោយអំពើកម្មដែលធ្វើនឹង ត្រូវស្គាល់តាមរយៈអំពើកម្មនឹងឯងហ្នឹងឯងហើយគាត់បានផ្សែបគប់នឹងបណ្ឌិតទៅ ហើយក៏ចម្រើនទៅបណ្ឌិតសប្បរោះដែលមាននៅសតិសម្ពោឆង្គៈឬក៏ធម្មវិជ្ជៈសម្ពោឆង្គៈមានសិលសមាធិបញ្ញា មានបៃតិមានវិរិយៈសុខសែមខ្សាននៅក្នុងពធនឹងសែបគប់ទៅ ហើយក៏បានចម្រើនទៅដោយកថាវត្ថុនឹងឯងប្រដាប់ទៅដោយសីលាធិគុណ មានសេចក្តីជាយាមអប់រំចម្រើនបញ្ញាទម្លាយកិលេសនឹងគឺបានសម្រេចទៅដោយគង្វេលគោដែលឆ្លាតឆ្លៀសអញ្ចឹងបាន សម្រេចនៅបញ្ញកោរស់ដោយអំណាចនៃការឃ្វាលគោនឹង យ៉ាងណាការដែលស្គាល់រូបប្តីស្គាល់លក្ខណៈដី គឺ បាននៅបញ្ញកោរស់នោះគឺព្រះសទ្ធំទាំង5ហ្នឹងដោយសីលខណ្ឌសមាធិខណ្ឌបញ្ញាខណ្ឌវិមុតតិខណ្ឌនិងវិមុតតិញាណទេសនៈខណ្ឌហ្នឹងរបស់ព្រះអសេខៈទៀតប៉ុន្តែហើយមានការដូចថាឆ្កោះពងរុយឆ្កោះពងរុយមុនគឺអានឹងលះបង់អកុសលវិតកៈ នឹងឯងទាំងដោយបានដឹងថា អារម្មណ៍នោះនោះ គឺអារម្មណ៍ទាំងអស់ហ្នឹងមិនមែនជាព្រះនិព្វានទេ អារម្មណ៍ហ្នឹងវាជាអារម្មណ៍ដែលមេនឹងឯងបានសាបព្រោះជាជាស្មៅជាបន្លែ ដើម្បីជាធ្នាក់ដើម្បីជាធ្នាក់ចាប់មរឹកអីអីចឹងណា នឹងឯងបានដឹង ចំពោះរូបសម្លេងក្លិនរសផោតថពៈអីអីទាំងអស់នឹងគឺជាកាមគុណជាទីកោចរក្នុងដែនដីមេចឹងឯងមិន អាចចូលទៅសបាយរីករាយជាមួយនឹងចំការដំណាំចំការបន្លែរបស់មេទេព្រោះអានឹងគឺគេដាំសម្រាប់ចាប់មរឹក ចឹងគឺថាបានកំណត់ដឹងទៅលើ អារម្មណ៍ទាំងអស់ហ្នឹងមិនមែនជាទីពឹងទេមិនមែនជារមណីយដ្ឋានមិនមែនអាចនឹងថាបានសក់ខ្សែផ្សាមហើយរួចរស់មានជីវិតទេត្រូវធ្លាក់ទៅក្នុងវដ្តសង្សារមួយជាតិហើយមួយជាតិទៀតគឺថារវល់ទៅដោយសារតែមានបញ្ញខណ្ឌកើតឡើងនឹង ធ្លាក់ចូលទៅក្នុងចំការមៀហ្នឹងអញ្ចឹងគឺមិនត្រេះរិះមិនត្រេកអរទៅទេមកណែកំណត់ដឹងការដែលមិនមានរោគទេគឺព្រះនិព្វានណែនឹងឯងដូចដែលគុណចាស់ប្រើប្រាស់នៅវិច័យ4អញ្ចឹងកំណត់ថាហ្នឹងដោយសារមានបញ្ញខណ្ឌបើមិនមានបញ្ញខណ្ឌមានចាំបាច់ត្រូវការបច្ច័យ4នឹងធ្វើអី ដូចជាថាបើអត់ឈឺទេមានចាំបាច់ត្រូវការថ្នាំទៅអីប្រើថ្នាំក៏ដើម្បីជាដែរដើម្បីឲ្យជា យ៉ាងណាមិញប្រើបច្ច័យ4នេះគឺដើម្បី ប្រព្រឹត្តព្រមចរិយធัวទៅរកព្រះនិព្វានដែលមិនចាំបាច់មានបច្ច័យ4តទៅទៀតមិនចាំបាច់ត្រូវការសម្បត្តិក្នុងលោកសម្បត្តិរបស់មេអីនឹងតទៅទៀតទេគឺឲ្យវាជាបញ្ញខណ្ឌហ្នឹងអញ្ចឹងបច្ច័យ4ហ្នឹងត្រូវអាស្រ័យព្រមចរិយធัวអរិយមគ្គហ្នឹងហ្នឹងឯងដែលនិព្វាននេះភិរតោមច្ចោសពតុខាប្រមច្ចតិតិត្រេកអរនឹងព្រះនិព្វាន គឺដូចដូចអ្នកប្រើឆ្នាំត្រេកអរនឹងជាអញ្ចឹង រួឆ្នាំឲ្យប្រកែជាយ៉ាងណាមិញការប្រព្រឹត្តព្រះមច្ចរិយធម៌ហ្នឹងគឺប្រព្រឹត្តទៅដើម្បីឲ្យបានជាហើយជាហ្នឹងគឺ ព្រះនិព្វាននឹងតែម្ដងត្រេកអរនឹងការមិនមាន បញ្ញខណ្ឌត្រេកអរនឹងការអស់ទៅ នៃតណ្ហានឹងឯងព្រោះតណ្ហាវាប្រព្រឹត្តទៅរោគ ចំការមីណាហ្នឹងឯងទេជាទីកោចររបស់មីនាំឲ្យមានកាមវិតកៈជា បាតវិតកៈវិហិង្សាវិតកៈទៅនឹងដែលឈ្មោះថាជាពងរុយហ្នឹងត្រូវឆ្កោះកោះចេញហើយហ្នឹងឯងហើយដល់ទៅបិទតបៅបិទតបៅហ្នឹងគឺព្រះអង្គសម្ដែងពីការ សង្រួមឥន្ទ្រីហើយបិទទៅកុំឲ្យរុយហ្នឹងវាពងដាក់នាំឲ្យកើតតង្កើហ្នឹងគឺបិទ បិទនឹងសង្រួមភ្នែកជាជាច្មោះដាតកាយចិត្តនឹងដោយសារមានសតិហ្នឹងអប់រំតាំងពីឥន្ទ្រិយសង្វរៈសិលហ្នឹងរហូតដល់ទៅសតិថ្នាក់សតិប្បដ្ឋានរហូតដល់ទៅថាយានិសោតានិលោកាស្មੰសតិទេសੰនិវេរណੰសោតានੰសੰវរੰព្រូមិបញ្ញាយេទេបថៃយរេ គឺថាតណ្ហាដែលវាប្រព្រឹត្តទៅក្នុងអារម្មណ៍ហ្នឹងអានឹងគឺថាត្រូវត្រូវបិទត្រូវកាប់ នៅតណ្ហានឹងដោយអំណាច នៃសតិនឹងឯងហើយសតិទេសੰងនិវេរណੰហាមឃាត់នៅតណ្ហានឹងនឹងជាគូមកដល់បញ្ញានេះដែលជាញាណសង្វរៈនឹងបញ្ញាយេទេបថយរេនឹងបិទនៅបាបទាំងអស់បានទាំងដោយអំណាចនៃបញ្ញាគឺអរិយមគ្គអញ្ចឹងគឺថាឥន្ទ្រិយសង្វរៈនឹងអប់រំ រហូតមកដល់ញាណសង្វរៈទៅបាន គឺអរិយមគ្គប្រកបដោយអង្គ8ប្រការនឹងឯងហើយចំណែកបន្តបន្តមកកិច្ចការងារដែលគុណចាស់បានបំពេញហ្នឹងគឺធូមៀងកតា គឺថាធ្វើការបំពួកភ្នក់ហ្នឹងគឺសំដែងពធទេសនានឹងឯងចឹងនឹងឯងពួក ភ្នក់ គឺបានន័យថាកងវេលគោគឺពពួកភ្នក់នឹងឯងដើម្បីថែរក្សាគោនឹងយ៉ាងណា គឺគុណចាស់មាន ការសិក្សាពធัวហើយប្រទៀនពធัวនៅពេលថ្ងៃអបោសុតអីហ្នឹងប្រទៀននៅអបោសុតហើយក៏អានិសង្សិលនឹងកន្លះម៉ោងណាទៅពេលព្រឹកនឹងបដោយទៅហើយអាចថាញាតញោមនៅដល់ថ្ងៃទៀតស្ដាប់ធัวទេសនាទៀតចឹងទៅហើយប្រគុណចាស់ ក៏មានការសន្ទនាពធัวទាំងបណ្ណាសន្ទនា ទៅវិញទៅមកទៅហើយញាតិញោមបាននៅស្ដាប់ពធัวអាចថារសាបោសុតហើយនៅនឹងវត្តហ្នឹងណា អាចនៅវោះព្រឹកទៅបានទាំងបណ្ណា ហើយមានការចម្រើនដល់ចឹងទៅ គឺថាអរប្រគុណគុណចាស់រៃលេងណាហើយបោសុតមួយថ្ងៃមួយយប់នៅវត្តដាប់ពធัวសបាយចឹងទៅវត្តនឹងចម្រើនរុងរឿងហើយចម្រើនរុងរឿងដោយពុទ្ធបរិស័ទរីករាយចឹងទៅសមាទាននៅបោសុតក៏ច្រើនគ្នាកោះកតទៅ ចឹងគឺដើម្បីតបស្នង សងគុណប្រសាសនាតបស្នងសងគុណវត្តវាអារាមនឹងក៏ទំនុកម្រងបច្ច័យ4កត់សាលាព្រះវិហារអីអីទៅតាមនឹងនឹងដោយ ជាក្តីជ្រះថ្លាជាជាលក្ខណៈរបស់អ្នកមានសទ្ធាទេ ដែលគុណចាស់មានកិច្ចប្រព្រឹត្ត ក្នុងធម៌វិន័យទៅគឺថាធ្វើឲ្យញាតិញោមប្រុសស្រីសបោទៅដោយសទ្ធាសទ្ធាដែល ចម្រើនហើយនឹងរឹងរិតទៅចម្រើនឡើងថែមទៀតហ្នឹងគឺលក្ខណៈរបស់អ្នកដែលមានសទ្ធាហ្នឹងគឺចង់ជួបអ្នកមានសិលចង់ជួបភិក្ខុអ្នកមានសិលចង់ស្ដាប់អវាទហើយត្រូវថ្វាយទៀតនឹងទៅតំណងគឺអត់មាន ចាំបាច់ប្រខិតប្រខំអីទេគឺរហូតដល់ទៅថាអ្វីអ្វីឆ្ងាញ់ល្អមិនហ៊ានពិសាមិនហ៊ានទូទានអីខ្លួនឯងទេកូនចៅជូនមកនឹងនឹកឃើញប្រសង់បានប្រកេនប្រសង់ទៅ បានបន់ច្រើនផងហើយក៏ដើម្បីបូជាបរតនត្រ័យផង ព្រោះបរតនត្រ័យគួរទទួលនៅអ្វីអ្វីដែលល្អដែលប្រសើរហើយនឹងគឺទឹកចិត្តសទ្ធាជ្រះថ្លាប្រព្រឹត្តទៅអញ្ចឹងហើយធ្វើអីធ្វើទៅបានសេចក្តីសុខ ហើយសំខាន់ត្រង់ឲ្យថាធ្វើទៅដោយសទ្ធា ទៅ គឺមានសេចក្តី សុខក្នុងចិត្តហ្នឹងហ្នឹងយើងមើលពីខាងក្រៅទៅវាដូចថាធ្វើបាបខ្លួនឯងបានអីល្អមិនហ៊ានប្រើប្រាស់មិនហ៊ានបរិភោគទទួលទានអីអីហ្នឹងគិតតែប្រសងគិតតែអីហ្នឹងមើលទៅដូចថាធ្វើបាបខ្លួនឯងអ្នកកម្មសិលអីហ្នឹងដូចធ្វើបាបខ្លួនឯងប៉ុន្តែមកអំពី អ្នកថាហ្នឹងមើលមិនឃើញដល់សេចក្តីសុខជាខាងក្នុងហ្នឹង នឹងឯងចឹងរឿងសពខាងក្រៅហ្នឹងយើងចិត្តតែមើលឃើញហើយលហឹបលហៈគឺហាអីហ្នឹងប៉ុន្តែ បញ្ហាខាងក្នុងហ្នឹងឯងយើងមិនបានទៅរស់នៅជាមួយមិនដឹងជាទុកមួម៉ៅក្តៅក្រហាយរឿងអីវាមិនមែនសេចក្តីទុកហ្នឹងមិនហ៊ាន ចូលផ្ទះអ្នកមានទេណា នឹងឯងគឺថាអ្នកមានទុកតាមអ្នកមានទៅចឹងតាមរឿងអ្នកក្រទុកតាមអ្នកក្រចឹងទៅសង្ខារាបរមាទុក្ខាឲ្យតែមានបញ្ញខណ្ឌឲ្យតែមានបញ្ហា មានកិលេសលោកភៈទុសៈមោហៈគឺតែងតែមានសេចក្តីទុកចឹងឯងវាមានរឿងដែលឲ្យកើតទុកនឹងច្រើនណាស់រឿងព្រាត់ប្រាសក៏កើតទុករឿងការដែលមិនបានតាមបំណងប្រាថ្នាហ្នឹងសរុបសរុបសរុបមកគឺថា វាមាន បំណងប្រាថ្នាត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះនឹងដែលនាំឲ្យកើតទុក្ខសរុបមកគឺថាវានៅត្រង់តណ្ហាជាទុក្ខសមុទយៈជាហេតុនៃសេចក្តីទុក្ខនឹងឯងចឹងបាននៅក្នុងការដែលព្រះអង្គទ្រង់សម្ដែងពី មហាគោបាលសោតនឹងខ្ញុំមិនណាមិនរៀបរាប់អីទៅច្រើនទៀតទេគ្រាន់តែចង់លើកពីកិច្ចការងារដែលគុណចាស់បាន បំពេញជាធម្មទានអញ្ចឹងគណាសបាយប្រតិទៅពីព្រោះ ជាកិច្ចការងារដែលដែលគុណចាស់ស្ទាត់ជំនាញអីចឹងដោយថាអឺណែលោកគ្រូគាត់ចាក់សិក្ខាបទមកគាត់មានឱកាសសរសេរជីភៅចឹងទៅដកស្រង់នៅច្រើនចេញពីលោកគ្រូនឹងមានសិភៅដូចជា ពាក្យពេចម៉ែឪអីមេរៀនជីវិតអីចឹងទៅភៅម៉ែភៅកូនមេឪពុកអីចឹងទៅហ្នឹងឯងបានជាធម្មទានឲ្យកូនឲ្យចៅទៅរួចទៅយើងវាសុបាយចិត្តណាសុបាយចិត្តថាតិស្វាកម្មវិសុទ្ធិមតនោណា គឺថាសោមោតតិសោបមោតតិរីករាយហើយរត់ទៅរីករាយទៀតព្រោះឃើញនៅនៅកិច្ចការងារដែលដែលយើងបានធ្វើងាយណាស់ហើយក្នុងសង្សារវដ្តដើម្បីយើងមកជួប ជាមួយនឹងប៉ុនកិច្ចការងារលើកដៃក៏បានប៉ុនលើកជើងក៏បានប៉ុនទៅនេះសំពះថ្វាយបង្គំបរតនត្រ័យនឹងធ្វើទៅទៀតហើយមិនងាយរោគបានទេ ការងារដែលជាបុណ្យកុសលដើម្បីក្តីបរិសុទ្ធក្នុងចិត្តដើម្បី ចម្រើនទៅដោយការចេះដឹងគឺធម្មទានហ្នឹងនឹងឯងដូច្នេះគឺនឹករលឹកឃើញអ្វីដែលយើងមានយើងធ្វើបានប្រពន្ធហ្នឹងហើយជំនះនៅឧបសគ្គកិច្ចការងារអីក៏មានឧបសគ្គដែរចឹងក៏ណាប៉ុន្តែឧបសគ្គហ្នឹងវា វាដូចជាថាបើយើង មានការចេះដឹងមាន ដីប្រឹងប្រែងតស៊ូព្យាយាមជំនះឧបសគ្គនឹងបានទៅគឺ មាន ភាពរឹងប៉ឹងឡើងលើសដើមទៅទៀតវាដូចជាថា ដុំដែកត្រូវភ្លើងឆេះអញ្ចឹងណានឹងឯងមិនរលែងមិនវិនះអីទៅដូចឈើដូចស្មៅអីទេគ្រាន់តែក៏ហอมតែប៉ុណ្្នឹងឯងរួចទៅស្រាប់តែភ្លៀងធ្លាក់ខ្ជោកខ្ជោកមកលត់ដែកហ្នឹងឲ្យទៅជា រឹងទៅជាដែកថែបគឺណាជីវិតដែលជួបឧបសគ្គហ្នឹងកាលណាបើតស៊ូជាមួយនឹងឧបសគ្គនឹងបានគឺទៅជារឹងប៉ឹងជាងដើមទៅទៀតហ្នឹងក៏ណានឹងឯងដូច ផលិតយ៉ាងភ្លៀងមកទឹកចិត្តឡើង ទៅខំលូតទៅតែបានដើមរឹតទៅវែងទៅទៀតខំប្រឹងលូតទៅតាម ទឹកនឹងចឹងទៅហ្នឹងឯងហ្នឹងគឺថាចំពោះឧបសគ្គក្នុងសេចក្តីដែលថាឧបសគ្គមកមុននឹងឯងសេចក្តីសម្រេចនៅតាមក្រោយអ្វីអ្វីគឺតែងតែមានឧបសគ្គយើងទន់ខ្សោយមិនជំនះឧបសគ្គ គឺតែងតែដួលរលំទៅនៅ ក្នុងកិច្ចការងារហើយជីវិតនឹងលំបាកនឹងស្វែងរកកិច្ចការងារដែលល្អកិច្ចការងារដែល ចម្រើនទៅដោយបុណ្យចម្រើនទៅដោយប្រយោជន៍ទូទៅដល់មនុស្សម្នាក្នុងប្រទេសនគរក្នុងសាសនា យើងលំបាកមិនងាយទេទានកិច្ចការងារក្រំតែបានចិញ្ចឹមជីវិតអីហ្នឹងគឺថាសឹងតែមិនរស់ពីព្រោះវាមិនមែនតែខ្លួនឯងទេណាដូចជាការាវេសអីចឹងវាត្រូវមានបទភេយាអីអីចឹងទៅព្រោះហើយគឺត្រូវប្រឹងប្រែងណាស់កិច្ចការងារហ្នឹងដើម្បីឲ្យជា សម្មាអាជីវោហ្នឹងវាមិនងាយទៅទៀត នឹងឯងវាត្រូវដូចថាដាំតំណាំអីចឹងទៅតកតងទៅនឹងការបាញ់ថ្នាំបាញ់អីចឹងទៅទៀតឬក៏រហូតដល់ទៅថាធ្លាក់ខ្លួននេសាទអីចឹងទៅក៏មានដែរហើយលំបាកលំបិនបាត់បង់ស្មារតីបរិភោគទឹកស្រវឹងអីចឹងទៅទៀតនឹងឯងអានឹងសូម្បីតែចាកសិក្ខាបទទៅរហូតដល់ទៅថារួតតែសិល5 ជាប់ខ្លួនហ្នឹងមិនបានផងទៀតវិវក់ទៅអញ្ចឹងអាហ្នឹងគឺវាជារឿងលំបាករបស់គរិវាហើយប្រព្រឹត្តទៅ នៅ ក្នុង សង្ខារាបរមា ទុក្ខានឹងឯងដែលជាសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងចឹងគឺមិនងាយទេណារឿងករាវះហ្នឹងនិយាយតែមកមុខក្នុងការចិញ្ចឹមជីវិតហ្នឹងមើលទៅឃើញអ្នកហឹកហែហឺហាអីមួយមួយអីចឹងក៏ពិតប៉ុន្តែមើលតាមផ្លូវគុណចាស់គឺសម្បើមណាស់ បច្រាក់ទៅបច្រាក់មកហ្នឹងគឺដើម្បីចិញ្ចឹមជីវិតហ្នឹងតាំងពីកិច្ចការងាររៀនសូត្រដើម្បីធ្វើការងារនេះធ្វើការងារនោះសិតតែរឿងខ្វល់ដើម្បីចិញ្ចឹមជីវិតហ្នឹងពេញផ្លូវហ្នឹងចង្អៀតណែតហ្នឹងសិតតែរឿងការងារចិញ្ចឹមជីវិតហ្នឹងឯងចឹងដល់ច្រើនទៅនោះហើយ វាមានការសេពគប់មិនល្អធ្លាក់ចូលទៅ នៅក្នុងបញ្ញវរាចោរកម្មអីអីទៅមើលសំបីតែកូនសិស្សរបស់ព្រះមហាកសបៈធ្លាប់បានឈានណាទៀតបានឈានណាហើយរហូតដល់ទៅថាចាកសិក្ខាបទទៅហើយសេពគប់មិត្តភ័ក្តិធ្វើទៅជាចោរទីផងត្រូវគេចាប់បដាយកទៅសម្លាប់តែ ជួបព្រះមហាកសបៈនឹងក៏រំលឹកពីអារម្មណ៍របស់ឈាន ទៅក៏បានឈាន មានរិទ្ធមានឈាន ហើយសម្រេចរិទ្ធដែលធ្លាប់បានហើយនឹងគឺទទួលបានលឿនណាស់មានឧបនិស្ស័យជាមួយនឹងព្រះមហាកសបៈនឹងចឹងទៅក៏ដោយអំណាច ព្រះមហាកសបៈនឹងឯងក៏បានរួចបានរួចបានរស់ហើយក៏បាន ចូលកម្មភ្នោះសម្រាប់មគ្គផលអញ្ចឹងទៅនឹងគឺការសែបគប់ជាមួយគ្នានឹងបណ្ឌិតសំបី តែមួយផ្លេតដែលបានជួបព្រះ មហាកសបៈនឹងអានឹងចុះបើអត់បានជួបត្រូវគេបហាជីវិតទាំងទុកទោមនទៅអញ្ចឹងហើយមានសេចក្តីប្រមាទក្នុងជីវិតក្នុងវត្តសង្សារដូច បរោះម្នាក់នឹងគាត់ទៅកាប់ឈើព្រៃដែលឆេះហើយវាប្រឡាក់ខ្ជូង យកមកជូតមុខប្រឡាក់មុខស្មូនស្មាញហើយលីបាច់អស់នឹងមកក្នុងភាពជាករាវះហើយជួពិខុសាមណេរសាមណេរតូចតូចលោកឃើញអញ្ចឹងមានមួយអង្គហ្នឹងលោកដូចមានអធិស្រ័យនិយាយលេងណាហើយក៏កេះមួយអង្គទៀតថានោះញោមលោកឯងហ่ะអីអញ្ចឹងទៅលោកនឹងក៏តមកថាអ៊ំលោកឯងអីអញ្ចឹងទៅថាទៅថាមកទៅក៏សើច នាំគ្នាសើចទៅក្នុងភាពតែនៅនៅអឺនៅក្មេងហើយក៏មិនបានសង្រួមណានឹងឯងហើយបរោះនឹងក៏ដាក់បាច់អស់ថ្វាយបង្គំប្រធេរៈហើយក៏សូមនិមន្តគង់ចាស់សម្រាកមកផ្លេតមិនមានអីប្រកេនទេគឺថាបានរំលឹកថាដែលគុណចាស់ព្រះអង្គសើចខ្ញុំមណ្ដាដែលមានដៃកាន់ សត្រាទៅកាប់អស់ហើយប្រឡាក់ខ្ជូងស្មៅខ្មៅដៃខ្មៅជើងប្រឡាក់មុខមាត់អីទាំងអស់នេះណាដៃនេះដៃដែលប្រគុណចាស់សើចនេះណាគឺខ្ញុំកណាប្រហែលឆ្នាំមុនហ្នឹងក៏ធ្លាប់នៅក្នុងភ្នោះដូចគុណចាស់ក្នុងប្រសាសនានឹងឯងហើយខ្ញុំណាបានរិទ្ធបានអភិញាដៃខ្ញុំកណានេះធ្លាប់ស្ទាបព្រះអាទិត្យប្រចាំបានណា នឹងឯងទូលលោកចឹងប៉ុន្តែដោយអំណាចនៃសេចក្តីប្រមាទបានជាខ្ញុំមិនណាធ្លាក់ខ្លួនមកយ៉ាងនេះដូច្នេះសូមលោកម្ចាស់កុំប្រមាទឡើយរំលឹកអញ្ចឹងរំលឹកពាក្យដូចដែលព្រះអង្គធ្លាប់សម្ដែងមកអញ្ចឹងវាជារឿងប្រមាទនឹងគឺការបាត់បង់ស្មារតីនឹងឯងបាត់បង់ស្មារតីនឹងវាធ្វើឲ្យគំនិតគិតទៅក្នុងរឿងបាបរឿងអកុសលអីមួយនឹងដោយអាងថាអត់អី អានឹងឯងដែលដែលជាសេចក្តីប្រមាទធ្ងន់ធ្ងរទាំងដោយអាងថាអត់អីហ្នឹងដល់តែពេលអីទៅត្រូវធ្លាក់ចុះក្រឹបមកទៅអញ្ចឹងនឹងឯងម្ល៉េះហើយគឺមើលមើលមិនពីជាតិមុនណាទេជាតិគាត់ហ្នឹងដៃគាត់ហ្នឹងមើលមើលដៃគាត់កម្មកម្មកបិតទៅកាប់អោសហ្នឹងណាកាប់ឈើយកមកធ្វើអោសហ្នឹងហើយដៃហ្នឹងធ្លាប់មានសភាពដ៏ខ្ពង់ខ្ពស់ណាមិនធម្មតាទេស្ទាបព្រះអាទិត្យដែរណាព្រះអាទិត្យដុំភ្លើងណាមានណា ធម្មតាទៅស្ទាបបានមើលយើងដល់ពេលក្តៅក្តៅងប់ឥណ្ឌាអស់រាប់ពាន់នាក់អស់នឹងឯងប៉ុន្តែដៃនឹងអាចទៅស្ទាបប៉ះព្រះអាទិត្យបានណានឹងឯងនិយាយមកក្រែងតែអ្នកវិទ្យាសាស្ត្រអីគាត់មិនជឿអីមិនប៉ុន្តែនេះរឿងរិទ្ធទៀតរឿងរិទ្ធមានរិទ្ធថាអិទ្ធិអិទ្ធិវិធិវិជានឹងឯង នឹងឯងហើយមិនមានទេវជានឹងប៉ុណ្ណឹងឯណាអភិញាមានទៀតដូចជាទេពចក្ខុទេពសោតចេតោបរិយញ្ញាណដឹងចិត្តអ្នកតន្ត្រីអីអាចរលឹកជាតិបានអីអីចឹងទៅទៀតត្រូវវិន័យបាត់បង់អស់ ដែលអភិញ្ញានឹងនៅជាលោកីអញ្ចឹងមកអញ្ចឹងហើយគាត់បានសម្ដែងអញ្ចឹងទៅពិខុនឹងលោកសង្វេកទាំងសង្វេកចំពោះសេចក្តីប្រមាទនឹងដល់អញ្ចឹងទៅលោកមានស្មារតីបានសម្រេចព្រះរហັດដែលដែលនៅ គង់ឈួរស្ដាប់បរោះនឹងទៀតព្រះថេរៈទាំងឡាយនិងភិក្ខុទាំងឡាយប្រមាណ30អង្គទៀតសម្រេចព្រះរហ័តទៅដោយសារស្ដាប់ពាក្យនឹងពីបរោះនឹងឯងអញ្ចឹងបានថាពាក្យដែលត្រូវស្ដាប់នឹងគឺយើងអាចស្ដាប់បានទាំងអស់គឺថាជាពាក្យឧត្តមឧត្តមពិសេសណាស់វាដូចជាមាសអញ្ចឹងណានឹងឯងទោះជាមនុស្សឲ្យយើងក៏មាសទេវតាឲ្យយើងក៏មាសសំបីថា មានសត្វតិរិឆានឲ្យយើងទៅចុះ នឹងឯងក៏វានៅតែជាមាសនឹងឯងដូចមានរឿងព្រះបរមពុរិស័ទព្រះអង្គធ្លាប់កើតជាមរឹកក្នុងសវណ្ណមិគៈជាដកហ្នឹងក្នុងកាលនោះព្រះអង្គតបថ្នងសងគុណព្រានព្រានហ្នឹងគឺជាអតីតជាតិរបស់ឆន្ទអាមាត្យដែលបានលើកលែងជីវិតឲ្យព្រះអង្គព្រមទាំងមេមរឹកហ្នឹង ចឹងទៅព្រះអង្គក៏ប្រទានកៅមณีព្រះអង្គធ្លាប់បរិភោគទៅតាម ភ្នំហ្នឹងព្រះអង្គជួបដុំកៅមณีហ្នឹងហើយព្រះអង្គមានយកទៅអីដល់ទៅជួបមនុស្សដែលមានចិត្តល្អឲ្យជីវិតព្រះអង្គអញ្ចឹងក៏ព្រះអង្គតបស្នងសងគុណហើយទូមាន ប្រាប់ឲ្យឈប់ប្រព្រឹត្តនៅ អំពើបាណារិបាតនឹងឲ្យចិនជីវិតដោយដុំកែវមณีនឹងមានតម្លៃណាស់ក្នុងការនោះដែលព្រះអង្គអាចនិយាយជាភាសាមនុស្សបាននឹងឯងដែលធ្វើឲ្យចិត្តប្រៀបនឹងឯងរន្ធត់ញាប់ញួរទាំងដែលមានការប្រព្រឹត្តគុណធម៌ពីមេមរឹកដែលសុកចិត្តលះបង់ជីវិតខ្លួនឯងដើម្បីរក្សាស្ដេចមរឹកនឹងឯងដែលធ្វើឲ្យចិត្តរបស់ព្រាបនឹងរន្ធត់ ញាប់ញួរកោតក្រែង ដល់មរឹកនឹងមិនអាចនឹងសម្លាប់មរឹកដែលមានបលីកម្មមានការលះបង់ជីវិតខ្លួនឯងដើម្បីអ្នករតីហើយនឹងមានការសម្ដែងធัวអីចឹងបាន មិនមិនអាចសម្រាប់សត្វទាំងអស់នឹងបាន ទេ ហើយឲ្យជីវិតហ្នឹងណានឹងឯងរឿងរ៉ាវមានវែងឆ្ងាយទៅខ្ញុំណាគ្រាន់តែរំលឹកថាសូម្បីតែសត្វក៏អាច ឲ្យនៅដុំកែវមณีនឹងដល់មនុស្សបានហ្នឹងក៏ចង់បញ្ជាក់ឲ្យឃើញថាព្រះធัวនៅតែជាព្រះធัวអញ្ចឹងសំបីតែអ្នកណាដែលជាអ្នកឲ្យហ្នឹងក៏ដោយនឹងឯងទាំងគឺនៅ តែជាពធัวអញ្ចឹងដូចជាដុំមាសអញ្ចឹងអ្នកណាឲ្យក៏នៅតែជាមាសអញ្ចឹងហ្នឹងណាអញ្ចឹងគឺថាចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសហ្នឹង មានសភាពធ្ងន់ធ្ងរទៅអញ្ចឹងលំបាកនៅក្នុងវត្តសង្សារដូច្នេះនៅក្នុងកិច្ចការងារដែលគុណចាស់ញាតិញោមពុទ្ធបរិស័ទបានរក្សាដោយល្អហើយ មានសេចក្តីសុខនៅ ក្នុងកិច្ចការងារដែល បានបំពេញនឹងហើយធ្វើទានរក្សាសិលឲ្យមានសេចក្តីសុខស្ដាប់ពធរៀនពធឲ្យមានសេចក្តីសុខក្នុងការរក្សាចិត្តឲ្យមានសេចក្តីសុខក្នុងអារម្មណ៍របស់ចិត្តនឹង ចឹងគឺត្រូវរក្សាកិច្ចការងារនឹងឯងគឺថាមើលសัตว์កណ្ដៀកពូនដីហ្នឹងនិយាយពីក្តីជាយាមណាមើលសัตว์បក្សីក្រងសម្បុកមើលខ្មុំជាដើមសាងក្តីសុខជាយាមសម្រុកបានសម្រេចទឹកស្រក់តក់តក់ទម្លុះថ្ម រលោតតថ្មសឹកដាច់កម្មការងារអ្វីត្រូវបដូរផ្ដាច់ផលល្អសម្រាប់ព្រោះព្យាយាមនឹងឯងគឺការងារមានតម្លៃទាំងការងារមានប្រយោជន៍ដែលប្រព្រឹត្តទៅ គឺដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខនៅ ក្នុងកិច្ចការងារដូច្នេះពុទ្ធបរិស័ទញាតិញោមស្រីប្រុសទាំងអស់ចឹងយើងក៏បីបានអប់រំ ចម្រើននៅក្នុងព្រះសាសនាចម្រើនចិត្តដើម្បីបាននៅការថែរក្សាចិត្តនឹងឯងដោយសតិដោយបញ្ញាយើងរស់នៅយើងសិក្សាការពិតនៅក្នុងជីវិតរបស់យើង ធម្មតាយើងរស់នៅដោយសារមានចិត្តណាយើងស្ដាប់ពធัวរៀបរាប់ពីចិត្តនឹងបន្តិចទៅ ព្រោះយើងអត់មានចិត្តក៏អត់មាន ដឹងរឿងអីដែរហើយក៏អត់មាន ទុកទោមនស្សឬក៏សបាយត្រេកអររីករាយទៅនោះទេព្រោះណាគេថាធម្មតាចិត្តដែល ដឹងនៅ អារម្មណ៍ដែលយើងរស់នៅសប្ថ្ងៃហ្នឹងសពទុកគឺនៅនឹងចិត្តហ្នឹងហើយយើងមិនអាចថាទៅរស់សេចក្តីសពនៅណានៅណីអីទៅ ឆ្ងាយទៅចិត្តអីនោះទេក៏ណាតាមពិតគឺថារឿងសេចក្តីទុកវានៅក្នុងចិត្តហើយត្រូវដោះស្រាយសេចក្តីទុកនឹងចេញអំពីចិត្តដោយអំណាចការដែលយើងទទួលយកនៅ ចំណេះដឹងអំពីពុទ្ធសាសនានឹងគឺថាដោគណិតដែលគិតឲ្យកើតទុកនឹងឲ្យមកជាសេចក្តីសុខដោយការគិតត្រូវ នឹងឯងការគិតត្រូវនឹងគឺមានតម្លៃសម្រាប់ជីវិតណាស់អាចសម្រេចនៅសេចក្តីសុខបានគង់នៅ ទីណាជើញនៅឯណា ទៅណាមកណាហ្នឹងគឺដោយសារតែមានចិត្តហ្នឹងទេតើបើអត់មានចិត្តទេ គឺអាចនៅរស់បានទេអបេតវិញ្ញាណោនិរដ្ឋាងវៈទលង្ករាំងតែវិញ្ញាណនឹងប្រះទៅ គឺស្លាប់ហើយ នឹងឯងចឹងដែលយើងនៅរស់ហ្នឹងគឺ អប់រំចម្រើនតបឋានក្នុងចិត្តតានុបស្សនាតបឋានគឺថាឲ្យបានកំណត់ទៅលើចិត្តនឹងឯងដោយឡែកផ្សេងពីរូបកាយឃើញរូបកាយនឹងដូចជាសាកសពដូចជាកត់អស់ដូចជាតុកទូក្រេតាំងចឹងទៅគឺជាធាតមិនដឹង ដូចជាគល់ឈើចឹងទៅដូចជាដើមឈើទៅ គឺថាវាអត់ដឹងទេសាកសពឃើញសាកសពអត់ដឹងអីទេរូបដែលយើងនៅរស់ហ្នឹងដូចគ្នាអញ្ចឹងទៀតទៅ ណាមកណា គឺថាអត់ដឹងអីទេ ជាធាតមិនដឹងអញ្ចឹងហ្មងតែរូបហ្នឹងដូច្នេះដាច់ដីឡែកអំពីរូបហ្នឹងវាមានវត្ថុរូបហ្នឹងជាទីអាស្រ័យកើត នៃចិត្តនឹងឯងចឹងវាមាន6វាមានចក្ខវត្ថុសោតវត្ថុ នឹងឯភ្នែកជាជាច្មោះកណ្ដាតកាយហតិយវត្ថុហ្នឹងនិយាយឲ្យវារੂទៅចាតាមដែលយើងនិយាយបានលឿនហ្នឹងឯងខ្មែរយើងណាភ្នែកជាជាច្មោះកណ្ដាតកាយ ហើយនឹងហតិយវត្ថុនឹងនិយាយពីវត្ថុហើយបើយើងនិយាយជាបល័យទាំងអស់វាមានចក្ខវត្ថុសោតវត្ថុខេនវត្ថុជីវវត្ថុកាយវត្ថុហើយនឹងហតិយវត្ថុវត្ថុរូបមួយនឹងជាកម្មជារូបសត្វរូបកើតពីកម្មទៅហើយជាទីអាស្រ័យកើតនៃចិត្តដែលយើងថាចិត្តវាអាស្រ័យនឹងអីកើតឡើងនឹងក្នុងជីវិតយើងសប្ងៃគឺវាអាស្រ័យវត្ថុរូបកើតឡើងប៉ុន្តែ វាមិនមែនថិតថេរទៀងទាត់ទេណា គឺវារលត់ទៅវិញទេយ៉ាងលឿនរហ័សប៉ុន្តែវាត្រូវកើតបន្តមកទៀតនឹងឯងចិត្តនឹងវាត្រូវកើតតតមកដោយមាន បច្ច័យច្រើនគឺថាដោយអំណាច ចិត្តមុនដែលរលត់ទៅនឹងជាអនន្តរបច្ច័យអនន្តរោបនិស្សយបច្ច័យបកតោបនិស្សយបច្ច័យបញ្ជូនការសន្សំបុណ្យបាបអីអធិស្ស្រ័យចំណូលចូលចិត្តយ៉ាងម៉េចយ៉ាងម៉េចនឹងការដែលសន្សំក្នុងជីវ័នសន្សំក្នុងសន្តាននឹងបញ្ជូនមកគណៈក្រោយនឹងអត់ដែលភ្លេចទេពីព្រោះនេះជា ជាចិត្តនិយមទំនៀមរបស់ចិត្តវាជាបច្ច័យអញ្ចឹងគឺថាអនន្តរបច្ច័យសមអនន្តរបច្ច័យនឹង អនន្តរោបនិ និស្សយបច្ច័យនឹងបកតោបនិស្សយបច្ច័យនឹងគឺវាបញ្ជូនបញ្ជូនមកគណៈចិត្តក្រោយក្រោយអញ្ចឹងអញ្ចឹងបានជាព្រះអង្គបំពេញបារមីទៅបានជាពុទ្ធមែនទៅព្រះបច្ចេកពុទ្ធមែនទៅកិសាវៈមែនទៅដោយសារចិត្តនឹងវាសន្សំការសន្សំបនិស្ស័យបុណ្យបារមីនឹងគឺសភាពនៃចិត្តនឹងវារលត់សំបីតភពជាតិកំណើតក៏ដោយពីចុតិទៅបដិសន្ធិ បរិសន្ធិប្រមូលបាននឹងអស់នៅការសន្សំរាប់ជាតិជាអណែកទាំងប្រមាណនឹងមកគឺដោយចុតិនឹងជាអនន្តរោបនិស្សយបច្ច័យវាបញ្ជូនមកទាំងអស់តាមគណៈចិត្តនឹងរបៀបដូចម៉ាស៊ីនភ្លើងវាបញ្ជូនចរន្តអគិសនីមកតាមខ្សែភ្លើងអញ្ចឹងណាយើងបើកអំពូលភ្លើងបើកកង្ហាបើកអីអីយើងធ្វើកិច្ចការងារដោយ អកិសនីហ្នឹងគឺបានទៅទាំងអស់ដោយសារវាមានចរន្តវាបញ្ជូនមកតាមខ្សែយ៉ាងណាមិញគឺ ថាអនន្តរបច្ច័យហ្នឹងដូចខ្សែភ្លើងមកអញ្ចឹងពីជាតិមុនមុនមកហ្នឹងវាបញ្ជូនតតមកដល់គណៈចិត្តបច្ចុប្បន្នហ្នឹងទាំងអស់នឹងឯងនឹងឯងអាហ្នឹងគឺសភាពនៃជីវិតហ្នឹងវាមានចិត្តនិយមអញ្ចឹងចិត្តមួយគណៈមុនដែលរលត់ទៅ ជា អនន្តរបច្ច័យឲ្យកើតចិត្តក្រោយ នឹងឯងចិត្តក្រោយมันអាចកើតឡើងបានទេបើมันមានចិត្តគណៈមុនរលត់ទៅចិត្តវាមានតែមួយគណៈមួយដួងហ្នឹងនឹងឯងมันអាចកើតឡើងបានទេបើចិត្តគណៈមុនមិនតន់រលត់ទៅ គឺមិនអាចមានពីរដួងអីត្រួតគ្នាទេឬមុនរលត់ទៅ បានចិត្តក្រោយកើតឡើងអានឹងដោយបច្ច័យអញ្ចឹងហើយនៅ មាន អារម្មណ៍បច្ច័យទៀតចិត្តដែលកើតឡើងត្រូវតែមានអារម្មណ៍ហើយអារម្មណ៍ហ្នឹងវាទៅតាមទ្វាទាំង6វាមានរូបារម្មណ៍សត្យារម្មណ៍គុណធារម្មណ៍រក្សារម្មណ៍ផតថាពារម្មណ៍និងធម្មារម្មណ៍ដែលជា អារម្មណ៍បច្ច័យនឹងឯងហើយចិត្តកើតឡើងហ្នឹងអត់មានដឹងវត្ថុរូបជាទីអាស្រ័យកើត កើតទេតែដឹងអារម្មណ៍នឹងឯងអញ្ចឹងបានហៅថាអារម្មណ៍ពីព្រោះអ្វីណាដែលចិត្តដឹងអ្វីនោះឯងហៅថាអារម្មណ៍ទៀតនឹងឯងអានឹងបញ្យលនៃពាក្យថាអារម្មណ៍នឹងអ្វីណាដែលចិត្តដឹងអ្វីនឹងហៅថាអារម្មណ៍ទៀតព្រោះណានឹងឯងចឹងគឺចំពោះចិត្តដែលកើតឡើងនឹងវាកើតឡើងព្រោះអាស្រ័យបច្ច័យច្រើនអញ្ចឹងគុណចាស់មើលគឺថាតកតួងនឹងវត្ថុរូប ជាជាទីកើតវត្ថុហ្នឹងដោយវត្ថុពរេ ជាតិបច្ច័យណាវាមានចក្ខុវត្ថុនាំឲ្យមានចក្ខុវិញ្ញាណសោតវត្ថុនាំឲ្យកើតសោតវិញ្ញាណវាកើតចឹងហើយខៀនវត្ថុនាំឲ្យកើតខៀនវិញ្ញាណនឹងវិញ្ញាណវាកើតអញ្ចឹងវាអត់មាន ជាអត្តាទូខ្លួនស្ទុះទៅអន្ទោលទៅកើតទៀតអីអីហ្នឹងមិនមែនវិញ្ញាណស្ទុះទៅកើតទេ វិញ្ញាណដែលបដិសន្ធិនឹងដោយកម្មជាបច្ច័យហៅថាកម្មបច្ចយោកម្មជាបច្ច័យឲ្យមានបដិសន្ធិវិញ្ញាណនឹងអត់មានវិញ្ញាណស្ទុះទៅកើតទេគឺថាកើតនៅក្នុងផ្ទៃនៃមេដាហ្នឹងក៏មិនមែនវិញ្ញាណនឹងចូលតាមភ្នែកជាច្មោះអីទៅទេ គឺថាអត់មានវិញ្ញាណចូលពីណាទៅទេគឺបដិសន្ធិវិញ្ញាណទៅតែកើតឡើងព្រឹបគណៈបដិសន្ធិហ្នឹងដោយកម្លាំងកម្មជាបច្ច័យ កម្មដែលយើងធ្វើមកហ្នឹងកម្មហ្នឹងជាបច្ច័យឲ្យមានបរិសន្ធិនឹងឯងក្នុងផ្ទៃនៃមេត្តាហើយមានកម្មជារូបកកើតទៅមានភ្នែកមានតិចច្មោះអណ្ដាតកាយហតិយវត្ថុភាវរូបស្រីភាវរូបប្រុសមានជីវិតរូបអីអីចឹងទៅសត្វតែកម្មជារូបហ្នឹងកើតឡើងក្នុងផ្ទៃនៃមេត្តានឹងតែម្ដងដែលយើងនិយាយអំពីមនុស្សយើងកើតឬក៏សត្វកើតអីអីហ្នឹងតាមពិតជាសង្ខារធោសត្វកណា គ្រាន់តែសន្មត់ថាមនុស្សថាទេវតាទេប៉ុន្តែអ្វីដែលកើតគឺអាស្រ័យបច្ច័យកើតឡើង ហើយទៅសង្ខារធัวនឹងឯងនឹងការដែលយើងសិក្សាយើងរៀនទៅហើយអប់រំចម្រើនបញ្ញា បានស្គាល់ជីវិតរបស់យើងរាល់ថ្ងៃហ្នឹងថាជាអ្វីតាមសេចក្តីពិតទៅយើងរោគយុទ្ធធัวឲ្យខ្លួនយើងនឹងបានណាអត់មានរឿងយើងកើតទុកមិនសុខចិត្តរឿងអីទេព្រោះព្រោះអ្វីអ្វីគឺថាសិតតែតេតួងនឹងបច្ច័យម្លោះហើយការពិត នៃអ្វីអ្វីទាំងអស់នោះ 100%ហ្នឹងគឺធ្វើឲ្យយើងសុខចិត្តយើងសប្បាយចិត្តស្ងប់ចិត្តអស់តណ្ហាឧបាទានទៅតែម្ដងទៀតមានសេចក្តីសុខអីណាឲ្យដូចជាសេចក្តីសុខស្ងប់ព្រោះប្រសិជ្ជៈតណ្ហាឧបាទានហើយដែលប្រសិជ្ជៈតណ្ហាឧបាទានហ្នឹងគឺមកអំពីបានឃើញអ្វីអ្វីហ្នឹងគឺជាសេចក្តីពិតសេចក្តីពិតមិនមិនអាចឲ្យយើង ទៅត្រូវការប្រាថ្នារួអ្វីដតីផ្សេងទេព្រោះសេចក្តី ពិតនឹងគឺជាអារម្មណ៍ដែលឲ្យបញ្ចប់តណ្ហា បញ្ចប់ការសង្ស័យបញ្ចប់អវិជ្ជាដោយសារតែសេចក្តី ពិតនឹងឯងដែលជាអារម្មណ៍ប្រកបឡើង ដល់បញ្ញានឹងឯងហើយសេចក្តី ពិតហ្នឹងគឺដូចដែលយើងសិក្សាពីចិត្តនេះជាសេចក្តីពិតដែលកើតឡើងអំពីបច្ច័យដល់ទៅមានការរលឹកទៅទល់គ្នានឹង សភាពនៃចិត្តគឺជា ធម្មជាតិដឹងអារម្មណ៍ហៅតែចិត្តហើយឥឡូវហ្នឹងគុណចាស់និមន្តគង់នៅអញ្ចឹងក៏ដឹងដឹងរឿងហ្នឹងគឺចិត្តណាគ្រាន់តែពោលថាគុណចាស់ដឹងរឿងអាត្មាអញដឹងរឿងប៉ុន្តែសារមណាធម្មាពួកធัวដែលដឹងអារម្មណ៍ហ្នឹងអាហ្នឹងគឺអង្គធัวនិយាយឲ្យអស់ទៅ គឺចិត្តហើយនឹងចេតសិកប៉ុណ្ណាប៉ុន្តែវាមាន ចិត្តជាបឋមប្រធាន យើងនិយាយត្រឹមតែចិត្តអញ្ចឹងទៅគឺថា អាត្មាអញហ្នឹងដែលដឹករឿងហ្នឹងអាហ្នឹងគឺនិយាយដើម្បីឲ្យយើងស្គាល់ថាអ្វីជាចិត្តគឺអាការដែលដឹកហ្នឹងហ្នឹងឯងគឺជាចិត្តដូច្នេះសារមណាធម្មាធัวដែល ដឹងអារម្មណ៍គឺចិត្តចិញ្ចេតសឹកនឹងហើយអាការដែលដឹងនឹងឯងកាលណាបើសតិរលឹក ដឹងទៅ គឺជាចិត្តដែលកើតឡើងនៅពេលដឹងអារម្មណ៍នឹងរួចវាកន្លងទៅហើយវានៅវាវាមានចិត្តតន្ត្រីកើតបន្តមកទៀត គិតទៅអីទៅគេនេះវាដូរបាត់ហើយចិត្តដែលដឹងរឿងមុនវាកន្លង ទៅបាត់ហើយវាកើតចិត្តមកគិតរឿងនេះរឿងនោះវាអាចស្រឡាញ់វាអាចស្អប់អីទៅយ៉ាងណាគឺជាសភាពនៃចិត្តដែលកើតតតអំពីមុននឹងមកដោយចិត្តមុននឹងជាឧបនិស្សយបច្ច័យនឹង ដែលហៅថាបកតោបនិស្សយបច្ច័យវាមាន ចិត្តកើតមកបច្ចុប្បន្នជានិច្ចចិត្តបច្ចុប្បន្ននឹងមិនមែនចិត្តអតីតទេតែមិនមែនចិត្តពីព្រឹកមិញមិនមែនចិត្តមុននេះបន្តិចទេគិតអីឃើញអីឮអី ដឹងអីគឺជាអតីតាធម្មាទៅអស់ហើយគឺកន្លងទៅអស់ហើយលះបង់ទៅហើយដូច្នេះវាមានតែចិត្តបច្ចុប្បន្ននឹងឯងចិត្តបច្ចុប្បន្ននឹងមិននៅ ដល់អនាគតទេបើអត់មានចិត្តកើតឡើងបន្តទេគឺស្លាប់ហ่ะគឺជាចុតិចិត្តហ่ะ នឹងឯងរូបរាងកាយនឹងគឺស្ដោកស្ដឹងដូចកត់អស់ហើយត្រូវបដិសន្ធិក្នុងភពជាតិកំណើតថ្មី តទៅប៉ុន្តែសរីរៈនឹងវាមានវត្ថុរូបនៅជាទីអាស្រ័យនៃចិត្តវិញ្ញាណកើតតទៅទៀតយើងហៅថាមិនទាន់ស្លាប់អញ្ចឹងទៅប៉ុន្តែគណៈចិត្តគឺត្រូវតែស្លាប់ត្រូវតែរលត់ទៅអញ្ចឹង ដូច្នេះកាលណាបើគុណចាររលឹករឿយរឿយពុទ្ធបរិស័ទយើងបានដឹងថាវាជាចិត្តដល់ទៅមានចិត្តតានុបស្សនាតែប្រធានអត់ចាំបាច់ចិត្តអីដទៃទេឲ្យតែដឹងថាជាចិត្តគឺចិត្តបច្ចុប្បន្ននឹងស្រាប់តែហ្មងចឹងចិត្តអីគឺចិត្តនឹងឯងអត់ចាំបាច់ចិត្តអីដទៃទៀតទេពីព្រោះលក្ខណៈរបស់សតិប្បដ្ឋានវាអត់ប្រកាន់ដល់វាអត់ប្រកាន់វាអត់មានត្រូវការ ចិត្តអីដតីទេអត់ត្រូវការចេតសិកអីផ្សេងទេអត់ត្រូវការរូបអីដតីផ្សេងទេ គឺថាចិត្តដែលកំពុងមាននឹងគឺជាចិត្តដែលមិនមែនជាយើងហើយស្រេចបើមិនមែនជាយើងហើយ នេះគឺថាជាការសម្រេចនៅសេចក្តីស្ងប់ចិត្តតានុបស្សនាតបឋានទៅហើយវាមានតរួអីទៀតអញ្ចឹងគឺថាសតិប្បដ្ឋានមិនប្រព្រឹត្តទៅដើម្បីក្នុងគំនិតយើងបានអីទេ គឺលក្ខណៈរបស់សតិហ្នឹងគឺរលឹកដឹងសភាវៈពិតអញ្ចឹងចិត្តដែលដឹងអារម្មណ៍ហ្នឹងចិត្តអីក៏បានដែរមានគ្រប់អង្គគ្រប់គ្នាគ្រប់ពេលវេលា ដោយអត់ចាំបាច់ចិត្តអ្វីដតីទៀតទេឲ្យតែឃើញចិត្តនឹងឯងមិនមែនជាខ្លួនយើងហើយនេះគឺជាដំណើរដែលទៅព្រះនិព្វានតាមសតិប្បដ្ឋាននឹងឯងមានតែការរលឹករឿយរឿយសិក្សារឿយរឿយតែប៉ុណ្្នឹងទេចិត្តអីក៏រលឹកបានដែរ ទោះជាការសបាយចិត្តក៏រលឹកបានមិនសបាយចិត្តក៏រលឹកបានគឺអត់ប្រកម្មយកចិត្តអីមកធ្វើជាខ្លួនយើងទេព្រោះចិត្តវាប្រកបលក្ខណៈមិនមែនជាយើងដោយវិសេសលក្ខណៈហើយនឹងសាមញ្ញលក្ខណៈនឹងដែលដែលសតិប្បដ្ឋានជាផ្លូវទៅកាន់ព្រះនិព្វានហ្នឹងគឺគុណចាស់និមន្តនិមន្តទៅព្រះនិព្វានដោយថាចិត្តហ្នឹង កើតមកប្រាប់គុណចាស់មុនមុនគុណចាស់មុនទៅនិព្វានទៅអាកិច្ចដឹងអារម្មណ៍អាកិច្ចឃើញកិច្ចលឺអីទុកឲ្យខ្ញុំកណា គឺថាចិត្តឃើញបានតែឃើញទៅរលត់ទៅអាចិត្តលឺបានតែលឺហ្នឹងគឺថាចិត្តណាចិត្តណាឲ្យតែមានសតិរលឹកដឹងបាន ចិត្តនឹងឯងដូចនិមន្តឲ្យប្រគុណចាស់ចេញទៅព្រះនិព្វានទុកកិច្ចឃើញទេសនកិច្ចឲ្យខ្ញុំកណា គុណចាស់មិនបាច់ឃើញទេ ទុកអាកិច្ចលឺនេះឲ្យខ្ញុំកណា ឬគឺសោតទៅវិញ្ញាណហ្នឹងដូចដូចរ៉ាប់រងក្នុងកិច្ចការងារអញ្ចឹងណាមានចាំបាច់គុណចាស់អ្នកលឺអីបើធាតលឺគឺសោតវិញ្ញាណហ្នឹងគេមានរបស់គេទៅហើយហ្នឹងគេធ្វើសវនកិច្ចរបស់គេទៅហើយហ្នឹងគុណចាស់មានចាំបាច់ខ្វល់រវល់អីហើយបន្ទាប់ពីលឺមកថាឲ្យខ្វល់នឹងយកមកគិតអត់ទៀតចិត្តគិតគេកើតមកថាទុកខ្ញុំកណាគិតគុណចាស់និមន្តទៅចុះវាអត់មានអីទាំងអស់ការសោយអារម្មណ៍ក៏នៅលើកិច្ចវេទនា ការចាំអារម្មណ៍ក៏នៅលើកិច្ចរបស់សញ្ញាការត្រេ ត្រេះរិះគិតចេតនាក៏នៅលើសង្ខារគុណចាស់អត់មាននៅក្នុងโลกនេះមានតែសភាវៈដែលធ្វើកិច្ចនឹងឯងអត់មានក្នុងលោកដតីនឹងឯងដែលព្រះអង្គត្រាស់ថាអេសេវន្តោទុក្ខសៈដំណើរដែលត្រូវចេញពីលោកទៅកាន់ព្រះនិព្វានហ្នឹងគឺសភាវៈពិតដែលបានរលឹកសិក្សានេះគឺមានអានិសង្ឃធំទៀតអានិសង្ឃព្រឹត្តទៅដើម្បីព្រះនិព្វានណាអានិសង្ឃរបស់សតិប្បដ្ឋានហ្នឹងណាអញ្ចឹងគឺថា ការដែលរលឹករឿយរឿយហ្នឹងមិនតំច្បាស់អីក៏ដោយជាយាមចុះពីព្រោះមានតែផ្លូវមួយនឹងឯងព្រឹកទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយកាលណាបើចិត្តតែច្បាស់ឡើងច្បាស់ឡើងទៅអ្វីដែលធ្វើកិច្ចនាទីក្នុងលោកនេះជាបរមត្តធម៌តែប្រធានបរិបត្តិមិនប្រព្រឹត្តទៅដើម្បីចាប់ដើម្បីប្រកាន់អញ្ចឹងដូចជាយើងសិក្សាអំពីចក្ខុវិញ្ញាណនឹងអញ្ចឹង មើលមើលតើអ្នកណាអ្នកមើលទៅមុខអ្នកណាអ្នកមើលអ្នកកលេចអីឃើញអីអីក្រៅពីចក្ខុវិញ្ញាណហ្នឹងវាមាន ភ្នែកណាជាវត្ថុបុរេជាតបច្ច័យគេថាភ្នែកហ្នឹងវាកើតឡើងមុនហៅថាបុរេជាតិវាកើតមុន មុនហ្នឹងមិនមែនមុនយូរប្រមាណទេតែនៅ ពេលដែលរូបមកប៉ះនឹងចក្ខុប្រសាទហ្នឹងពេលហ្នឹងគឺភ្នែកកម្មជ្ជរូបហ្នឹងវាកើតនៅក្នុងពេលហ្នឹង កណានៅពេលនឹងឯងហើយព្រវាំងមកគណៈនឹងវាកន្លងទៅនឹងឯងរាប់ថាជាអាយុរបស់ ភ្នែកនឹងមួយគណៈចិត្តនឹងឬក៏អាយុរបស់រូបអារម្មណ៍នឹងអាយុរបស់រូបសភាវៈរូបទាំងអស់វាមានអាយុស្មើនឹង17គណៈចិត្តនឹងនឹងឯងរួចទៅវាមានប្រវាំងចលនៈកម្រើកញ័រប្រវាំងនឹងមកគណៈទៅ រួចទៅវាមានប្រវាំងគុបិឆេតៈ ដាច់ខ្សែប្រវាំងហ្នឹងអញ្ចឹងយើងរាប់ថាប្រវាំងហ្នឹងវាមាន3កណៈអញ្ចឹងអញ្ចឹងគឺថាភ្នែកហ្នឹងវាកើតមុន ចក្ខុវិញ្ញាណហ្នឹងបាន3គណៈហើយហើយវានៅ មាន បញ្ញទ្វារាវចនៈមួយនោះដែលផ្ដាច់ខ្សែប្រវាំងហើយជាអនន្តរបច្ច័យឲ្យកើតការនឹករាវរោគរូបហ្នឹងមកគណៈទៀត4ដែរដល់គណៈទី5បានចក្ខុវិញ្ញាណកើតឡើងអញ្ចឹងគឺចក្ខុវិញ្ញាណហ្នឹងវាកើតក្រោយភ្នែកហ្នឹងវាកើតមុនអញ្ចឹងបានភ្នែកហ្នឹងឈ្មោះថាពុរេជាតិគឺកើតមុនហើយជា ទីអាស្រ័យនៃចក្ខុវិញ្ញាណនឹងឯងឃើញទេនឹងឯងចក្ខុវិញ្ញាណនឹងវាកើតអាស្រ័យនឹងចក្ខុវត្ថុនឹងនឹងហើយភ្នែកនឹងជាធំជាធំបល័យហៅ entry អញ្ចឹងទៅជា entry បច្ចយោនឹងឯងគឺភ្នែកហ្នឹងវាជាធំហើយជាបច្ច័យញ៉ាំងចក្ខុវិញ្ញាណឲ្យកើតឡើងមិនបានថាជាធំម៉ោង2វាអត់មានស្អីមកជំនួសភ្នែកបានអត់មានតិចចំោះអណ្ដាតប្រសាទកាយអីអាចមកជំនួស ភ្នែកហើយញ៉ាំងចក្ខុវិញ្ញាណនឹងឲ្យអាស្រ័យនឹងខ្លួនឯងកើតឡើងគឺអត់អត់អត់បានទេមានតែភ្នែកតែម្យ៉ាងប៉ុណ្ណោះនឹងឯងអញ្ចឹងបានជាវាជាធំក្នុងឥន្ទ្រិយបច្ច័យ នៅតែជាភ្នែកហ្នឹងពោលដោយបច្ច័យវាមាននិស្សយបច្ច័យក៏បានដែរដែលក្នុងមហាប្រធានថានិស្សយបច្ចយោហ្នឹងគឺភ្នែកហ្នឹងវាជាទីអាស្រ័យកើត នៃចក្ខុវិញ្ញាណហ្នឹងមែនទេអញ្ចឹងមើលមើលគុណចាស់មាននរណាអ្នកឃើញមើលមើលនរណាអ្នកក៏លេចមើលឃើញអីបើចក្ខុវិញ្ញាណដែលធ្វើទស្សនកិច្ចគឺកិច្ចឃើញហ្នឹងវាអាស្រ័យភ្នែកកើតឡើងនឹងថាយើងអ្នកឃើញឯណាមានយើង ចាំបាច់ជាអ្នកឃើញអីទៀតមានយើងជាសភាវៈអីឃើញទៀតវាមានតែចក្ខុវិញ្ញាណតែប៉ុណ្ណឹងទេតាហើយមិនមែនតែបច្ច័យប៉ុណ្ណឹងឯណា វាមានរូបារម្មណ៍ជាអារម្មណ៍អណបច្ច័យទៀតហ្នឹងឯងអារម្មណ៍អណបបច្ចយោនឹងបានចក្ខុវិញ្ញាណនឹងកើតឡើងបានណាវាមានបច្ច័យច្រើនគឺថាផលរបស់បច្ច័យហ្នឹងហៅថាបច្ចយុបបណ្ណៈ ធัวមួយត្រូវអាស្រ័យបច្ច័យច្រើនមិនមែនអាស្រ័យបច្ច័យមួយបានទេហ្នឹងឯងដូចចក្ខវិញ្ញាណអញ្ចឹងហ្នឹងឯងហើយវាត្រូវអាស្រ័យបច្ច័យអីទៀតណោះវាមានអាគណៈចិត្តរលត់ទៅមុនណោះចិត្តវាមានតំណខ្សែរបស់គេ បើមិនអញ្ចឹងវាវាអត់មានអីសន្សំឧបនិស្ស័យអធិស្ស្រ័យបានទេវាត្រូវសន្សំអធិស្ស្រ័យឧបនិស្ស័យអីអីហ្នឹង ដែល បានធ្វើបន់ធ្វើទានអីសពគ្រប់នឹងគឺថាចិត្តនឹងវាមាន ការសន្សំបញ្ជូនមកអញ្ចឹងហើយយើងយើងកុំថ្និតស្នាលអីស្មានតែថាចិត្តនឹងជា ខ្លួនយើងណាចិត្តនឹងវាមិនមែនសំតែបន់ទេទេគឺ បាបក៏សំដែរអនុស័យកិលេសអីដេកសំងំត្រាំក្នុងចិត្តទាំងអស់ដូច្នេះគឺកុំកុំស្និទ្ធស្នាលថាចិត្តនឹងជាយើង គឺវាវាអញ្ចឹងណាធ្លាក់នរកក៏ដោយសារចិត្តហ្នឹងព្រោះចិត្តវាអ្នកសំបាបមើលមើលនឹងឯងបាន ថាត្រូវរត់ត្រូវគេចឲ្យឆ្ងាយចេញអំពីចិត្តដោយចិត្តតានុបស្សនាសតិប្បដ្ឋានពិតមែនតែយើងធ្វើបុណ្យហ្នឹងក៏សន្សំដោយសារចិត្តប៉ុន្តែ យើងប្រើចិត្តហ្នឹងទេគឺណាក៏កុំស្និទ្ធស្នាលថាជាយើងជា ខ្លួនយើងអីអានេះយើងគ្រាន់តែប្រើ ជាឧបករណ៍ឲ្យសន្សំបុណ្យប៉ុន្តែបើមានបាបពេលសន្សំបាបដែរធម្មជាតិហ្នឹង ហើយមើលមើលអនុស័យកិលេសសងំនៃណាអាសវៈកិលេសអីអីហ្នឹងសុទ្ធតែជាពួកចេតសិកធម៌នឹងឯងនឹងឯងអញ្ចឹងគឺថាចិត្តនឹងវាសំទាំងបាបនាំឲ្យធ្លាក់នរកប្រែទេឆានអសុរកាយអីអីហ្នឹងពីទេវតាស្រាប់តែជាយត់ព្រឹបទៅនរកអស់មិនដោយសារចិត្តហ្នឹងឯងព្រោះចិត្តហ្នឹងវាសន្សំទុកបាបពីកាលហ្នឹងមកនឹងបានថាប្រសិនបើជាយើងយើងសន្សំតែសេចក្តីល្អទៅសន្សំតែបុណ្យទៅ ជំរុះចោលអស់ទៅអាណាបាបាបអាណាអាក្រក់អាក្រក់ប៉ុន្តែអានេះវាអត់មានជាតួយើងអីហើយយើងក៏មិនចាំបាច់ទៅជាចិត្តអីហ្នឹងទេមិនចាំបាច់ចិត្តនឹងមកជាយើងទេឲ្យតែចិត្តនឹងមិនមែនយើងទៅបានហើយហ្នឹងហើយគឺថាចេតសិកក៏ដោយរូបក៏ដោយមានចាំបាច់ជាយើងអីឲ្យតែមិនមែនយើងទៅបានហើយវាវារួចផុតអំពីសង្ខារធัวដែលមិនទៀងជាទុក្ខ ហ្នឹងហើយដែលវាមិនមែនជាយើងវាមិនមែនមិនមែនបានងាយងាយទេតើតែមានសតិប្បដ្ឋានដើម្បីឃើញច្បាស់នៅចិត្តចេតសិករូបហ្នឹងហើយលះនៅអាសេចក្តីប្រកាន់ហ្នឹងបានទៅជាមិនមែនយើងបានបញ្ញាហ្នឹងរំលត់អវិជ្ជាតណ្ហាបាទៀតហ្នឹងហើយមើលមើលវាមានបច្ច័យអីទៀតហ្នឹងឯងដោយចក្ខុវិញ្ញាណវាមានបញ្ញទ្វារាវចនៈមកណៈដែលរលត់ទៅនឹងជាអនន្តរបច្ច័យសមនន្តរបច្ច័យគឺនេះវាមានជាអត្ត វាមានជាណដ្ឋិបច្ច័យវាមានជា វិកតបច្ច័យណដ្ឋិប្រែថាមិនមានណដ្ឋិបច្ចយោបានន័យថាបញ្ញទ្វេរាវចនៈហ្នឹងវារលត់ទៅវាទៅជាមិនមានហើយវាអត់មាននៅទេវារលត់នេះវាវាអត់នៅឋិតនៅទេ ឃើញណាបើដូចជាភ្នែកអានឹងវានៅជាអដ្ឋិនៅ មាន ហើយជាទីអាស្រ័យកើតនៃចក្ខុវិញ្ញាណអានឹងហៅថាអដ្ឋិបច្ចយោព្រោះភ្នែកវាវានៅមានវាអត់តាន់ដល់អាយុរលត់ទេ ទាំងដែលវាជាជាបច្ច័យនៃចក្ខុវិញ្ញាណប៉ុន្តែនិយាយពីគណៈចិត្តបើគណៈចិត្តមុនមិនរលត់ទៅទេគឺគណៈចិត្តក្រោយអត់កើតទេយ៉ាងណាមិញចក្ខុវិញ្ញាណនឹងមិនអាចកើតទេបើបញ្ញទ្វារវចនៈវាអត់តាន់រលត់អញ្ចឹងវារលត់ដល់វារលត់វាបាត់ចិត្តនឹងវាទៅជាអត់មានប៉ុន្តែវាអត់មាន នឹងក៏ពិតជាបច្ច័យជាបច្ច័យឲ្យចក្ខុវិញ្ញាណកើតឡើងវានៅក្នុងពូអនន្តរៈសមនន្តរៈគឺណដ្ឋិបច្ច័យ នឹងឯងហើយដែលវាអត់មានហ្នឹងដើម្បីកុំឲ្យវាទៅត្រូវគ្នានឹងពួកណត្តកៈទិដ្ឋិដែលជាមិឆាទិដ្ឋិហ្នឹងព្រះអង្គថែមមួយទៀតថាវិកតបច្ច័យដែលថាមិនមានហ្នឹងមិនមែនបានអីថាមិនធ្លាប់មានទេព្រោះពួកណត្តកៈទិដ្ឋិហ្នឹងគេយល់ថាអ្វីអ្វីមិនធ្លាប់មានទេ កើតមកឯងឯងអញ្ចឹងទៅតែម្ដងនឹងឯងគឺជាពួកមិឆាទិដ្ឋិនឹងឯង ឬក៏គេយល់ថាស្លាប់ទៅសូន្យអីអីអញ្ចឹងគឺគេអត់ចេះ ដឹងអំពីបច្ច័យទេគេបដិសេធនៅផលរបស់កម្មចោលទៅទាំងអស់នឹងឯងប៉ុន្តែក្នុងទីនេះព្រះអង្គទ្រង់បញ្ជាក់ថា not ថេបច្ចយោគឺគណៈចិត្តមុននឹងដែលរលត់ទៅ នឹងវាអត់មានជាបច្ច័យគឺដែលអត់មាននឹងមិនមែនមិនធ្លាប់មានទេ វាធ្លាប់មានប៉ុន្តែវាប្រះទៅវិកតៈប្រែតប្រះ វិកតៈប្រែតប្រាស់ទៅ ហើយវាជាបច្ច័យឲ្យចក្ខុវិញ្ញាណកើតឡើងនឹងឈ្មោះ នៅក្នុងគម្ពីរមហាប្រធានហ្នឹងគឺមានអញ្ចឹងមានបច្ច័យអញ្ចឹងហើយមិនមែនត្រឹមតែប៉ុណ្ណឹងទៀតអត់មានកម្មជាបច្ច័យចក្ខុវិញ្ញាណអត់អាចកើតឡើងបានទៀតនឹងឯងមានកម្មទាំងមានកម្មជាបច្ច័យដើម្បីឲ្យវិបាកក្នុងទ្វានេះព្រោះអាការឃើញនឹងវាជាវិបាករបស់កម្មអញ្ចឹងវាត្រូវផ្ដាច់ប្រវាំងកម្មនឹងវាជា បច្ច័យឲ្យមានចក្ខុប្រសាទឲ្យមានរូបមកប៉ះនឹងចក្ខុប្រសាទហ្នឹងហើយត្រូវផ្ដាច់ប្រវាំងវិបាកក្រៅទ្វារគឺថាប្រវាំងហ្នឹងវាជាវិបាករបស់កម្មដែរប៉ុន្តែវាវិបាកក្រៅទ្វារ6ហ្នឹងវាត្រូវឲ្យផ្ដាច់ប្រវាំងហ្នឹងដើម្បីឲ្យមានវិបាកក្នុងទ្វារអញ្ចឹងវាត្រូវឲ្យកើតចក្ខុវិញ្ញាណនឹងឯង ហើយវាមានតទៅទៀតដែលជាសម្បដិឆណៈសន្តិរណៈហ្នឹងវាជាតិវិបាក3គណៈហ្នឹងជាប់តគ្នានឹងឯងអញ្ចឹងគឺថាអ្វីអ្វីវាមានបច្ច័យឲ្យកើតឡើងសំបីតែក្រន្តការឃើញហ្នឹងហើយបើអត់មានពន្លឺជាបកតោបនិសយបច្ច័យទេអាហ្នឹងក៏មិនអាចឃើញរូបអីច្បាស់ដែរ ងងឹតងឹតចឹងទៅតែមកអានឹងក៏ជារូបារម្មណ៍ដែរងងឹតហ្នឹងប៉ុន្តែវាអត់អាចប្រកាសថាជាកំសៀវកែវពេញប៉ាន់អីជាអ្នកណាមនុស្សហ្នឹងស្ទង់ស្ទង់មកវាវាមិនអាចឃើញច្បាស់បាននឹងឯងអានឹងវាតតែមានពន្លឺទៀតពន្លឺនឹងឯងជា បកតោបនិសយបច្ច័យគឺថាជាប្រកដីជាទីអាស្រ័យដែលមានកម្លាំងញ៉ាំងចក្ខុវិញ្ញាណហ្នឹងឲ្យធ្វើទស្សនកិច្ចច្បាស់ទៅក្នុងរូបារម្មណ៍ហ្នឹងឲ្យបានដឹងនៅក្នុងរូបហ្នឹងគឺថាជាពន្លឺជាពន្លឺប្រកាសឡើងច្បាស់គឺវណ្ណៈរូបហ្នឹងឯងអញ្ចឹងគឺថានៅក្នុងចក្ខុវិញ្ញាណដែលកើតឡើង ពីបច្ច័យយ៉ាងច្រើននឹងគុណចាស់មើល ហើយមិនតែចក្ខុវិញ្ញាណតែប៉ុណ្ណឹងឯណាវាត្រូវមានផាសាវេទនាសញ្ញាចេតនាឯកកតាជីវិតិនត្រីយ៉ាងមនសិការោគឺថា សពចិត្តសាធារណៈចេតសិក7នឹងជា សហជាតិបច្ច័យទៀតបើមិនមានចេតសិកនឹងទេចក្ខុវិញ្ញាណក៏អត់អាចកើតឡើងបានទៀតអញ្ចឹងវាត្រូវមានសហជាតិធัวនឹងឯងសហជាតិគឺកើតព្រមគ្នានឹងជា សហជាតិបច្ច័យជាសម្បយុទ្ធបច្ច័យសម្រាប់ចក្ខុវិញ្ញាណនឹងអញ្ចឹង គឺដែលឈ្មោះថាចិត្តនឹងគឺថាដោយអត្ថវិចិត្តទៅតាមអារម្មណ៍និងទៅតាម សម្បយុទ្ធធរនឹងឯងអារម្មណ៍ណបច្ច័យគឺរូបនឹងនាំឲ្យកើតចក្ខវិញ្ញាណសម្បយុទ្ធធរដែលជាចេតសិកកើតរួមជាមួយ ការដែលយើងរៀននឹងជាប្រយោជន៍ដល់ការពិចារណាព្រោះអ្នកសម្រេចមគ្គផលតេតួងនឹងការដែលបានស្ដាប់ហើយរៀននឹងក៏ដូចគ្នារៀននឹងគឺថាសវណ្ណញ្ញាណគឺបញ្ញាថ្នាក់ស្ដាប់ថ្នាក់រៀននឹងនាំឲ្យមាន បញ្ញាបដិបត្តិកើតឡើងដែលហៅថាសមសណញ្ញាណដល់ទៅបញ្ញាបដិបត្តិសមសណញ្ញាណកើតឡើងបានវាមានបដិវេទញ្ញាណគឺចាក់ធ្លុះអរិយមគ្គនឹងបានមានបច្ចវេកណញ្ញាណបន្ទាប់ពីបដិវេទញ្ញាណនឹងញាណមាន4នឹងគេណាមានសវណញ្ញាណស្ដាប់ទៅរៀនទៅយកចិត្តទុកដាក់ដើម្បីឲ្យបានដឹងអំពីជីវិតនឹង ធម្មតាយើងអត់មានបានស្ដាប់អត់មានការសិក្សាសង្កេតពិនិត្យមានសតិណារលឹកដឹងទៅពេលឮដឹងឲ្យយើងឮអញ្ចឹងទៅមើលមើលអស្ចារ្យមែនទែនណាទាំងការដែលយើងនៅក្នុងសេចក្តីប្រកម្មថាយើងឮហ្នឹងណា គឺថាញ៉ាំងវត្តសង្សារវែងឆ្ងាយទៅហើយ ពីព្រោះអីពីព្រោះវានៅ មានយើងណាវានៅមានយើងអ្នកគ្រើយើងអ្នកលើអញ្ចឹងយើងនៅក្នុងโลกនេះហើយមាន បានចេញពីโลกនេះណាប៉ុន្តែយើងនឹង គឺដោយតណ្ហា មានអ្នកទិដ្ឋិនឹងឯងតលតែមានសតិដ្ឋានកើតឡើងគឺរលឹកបាន តាមសេចក្តីពិតនឹងដែលកំពុងលឺនោះគឺបានន័យថា ធាតលឺសភាវៈលឺ នឹងមានបល័យហៅថាអដ្ឋិនៅក្នុងមហាប្រធាននឹងគឺថាកាយមានមែន វេទនាមានមែនចិត្តមានមែនធัวមានមែនអាការលឺនឹងមានមែនហ្មងទៀតមានមែនប៉ុន្តែតួលឺសភាវៈលឺអានឹងហៅថាអភិធម្មបរមត្តមានពិតគឺណាបើអត់មាន លឺទេ បានអីដឹងសំឡេងមើលមើលបើអត់មានខេនវិញ្ញាណទេ បានអីដឹងក្លិន ដូច្នេះយើងកុំតែរវល់ទៅទាស់ថាអូយលិនស្អុយណាធ្វើអីណែមិនក៏មិនរលឹកត្រង់អសភាវៈដែលមានហ្នឹងណាអស់ចាណាណាមកសង្សារវត្តយើងងាយបានដឹងរបស់ដែលមានហ្នឹងទេណាតែកាលណាអត់ដឹងរបស់ដែលមានយើងប្រកាន់តែយើងអ្នកដឹងក្លិនណាដល់ទៅរលឹកដឹងថាណាអាការដឹងក្លិនសភាវៈគេមានរបស់គេណាបានគេធ្វើកិច្ចដឹងក្លិនហ្នឹងឲ្យតែបានដឹងសភាវៈដែលមានវាបាត់យើងហើយ នឹងឯងវាបាត់អាសេចក្តីប្រកាន់ថាយើង វាឃើញតែសភាវៈដែលកើតមាននឹងទៅដូច្នេះគឺអស្ចារ្យណាស់យើង មិនចេះទៅទៀមទារកការឃើញរូបល្អសម្លេងល្អក្លិនល្អរឿងល្អទេ មិនមិនសំខាន់នឹងរឿងល្អហ្នឹងទេតែកាលណាយើងពេញចិត្តនឹងល្អវាកើតទៅជាឆន្ទរាគៈតណ្ហាជាហេតុនៃសេចក្តីទុក្ខហើយដូច្នេះមិនសំខាន់នឹងរឿងល្អទេ សំខាន់នៅត្រង់ដែលថាអ្វីដែលវាដឹងអារម្មណ៍នឹងអារម្មណ៍មិនល្អក៏ដោយប៉ុន្តែវាជាសភាវៈ ទេមានពិតណាឃើញរូបមិនល្អក៏ដោយឬសំឡេងមិនល្អក៏ដោយ វាជាអកុសលវិបាកក៏ដោយប៉ុន្តែអ្វីដែលមាននឹងអ្វីដែលមាន គឺចក្ខុវិញ្ញាណមានអដ្ឋិមាន ធ្វើកិច្ចឃើញគេណាមានចាំបាច់យើងអ្នកឃើញអីទៀតវាដូចជាមនុស្សពីរនាក់អញ្ចឹងណាគឺថាម្នាក់គេបានទៅហើយរបស់មួយហ្នឹងណាគេ បានហើយយើងវាអត់ហើយបើគេបានទៅហើយហ្នឹងរបស់វាមានតែមួយមិនអាចចែកគ្នាបានទេ យ៉ាងណាមិញគឺថាអ្វីដែលដឹងរូបហ្នឹងគឺចក្ខុវិញ្ញាណទៅហើយវាមានចាំបាច់យើងអ្នកឃើញអីទៀតតើយើងហ្នឹងជាស្អីជាអ្នកឃើញអីគឺនេះគឺនេះយើងហ្នឹងជាស្អីមើលមើលបើបើ ភ្នែកគឺវាមានតួភ្នែករបស់គេទៅហើយ ចក្ខុវត្ថុកម្មជ្ជរូបនឹងហោអាការឃើញគេមានតួចក្ខុវិញ្ញាណរបស់គេមានពិតទៅហើយធ្វើទស្សនកិច្ចអញ្ចឹងវាមានគុណចាស់អីជាអ្នកឃើញទៀតហើយមានចាំបាច់ទៀមទាឃើញអីឲ្យតែថាដឹងថាសភាវៈហ្នឹងគេធ្វើកិច្ចឃើញរបស់គេអញ្ចឹងទៅអញ្ចឹងគឺគុណចាស់មានសតិប្បដ្ឋាននឹងឯងដែលជាដំណើរចេញពីលោកនេះអត់មាននៅចាំបាច់ជាអ្នកឃើញទេអត់មានចាំបាច់ជាអ្នកឮទេ ធัวទាំងអកើតឡើងធ្វើកិច្ចធ្វើនទីជំនួសប្រគុណចាស់ចឹងឯងនឹងសតិប្បដ្ឋានបានថាការដែលដឹងសភាវៈនឹងមិនតន់ច្បាស់ក៏ដោយគឺព្យាយាមរឿយរឿយរលឹកដឹងឲ្យតល់តែច្បាស់ហើយយើងរៀនតាមបរិយ័តយើងអាចរៀនរហូតដល់ទៅវិបស្សនាញាណមគ្គផលនិព្វានអីបានប៉ុន្តែសំខាន់គឺវិបស្សនាញាណដែលកើតមានប្រកបឲ្យឲ្យឲ្យច្បាស់ជាមួយគ្នានឹងសភាវៈដែលមានហើយតែបល័យថាអដ្ឋិដែលមានហ្នឹងឲ្យដឹងថាអ្វីដែលមាន មានគឺអ្វីដែលកើតឡើងអ្វីដែលកើតអ្វីដែលមាននឹងឯង មួយប្រភេទមួយប្រភេទមួយលក្ខណៈមួយលក្ខណៈអញ្ចឹងទៅ កាលណាបើបញ្ញាបានដឹងច្បាស់ទៅ គឺធัวទាំងអស់ហ្នឹងធ្វើកិច្ចធ្វើនទីជំនួសគុណចាស់ដូចជាឥឡូវគុណចាស់គង់អញ្ចឹងទៅតែក្តៅស្អដឹងអាហ្នឹងកាយវិញ្ញាណតែអ្នកដឹងក្តៅហ្នឹងឬក៏តិចតិចរហើយរហើយមេឃសតុំល្ងាចហើយភ្លៀងរលឹមមុនហ្នឹងអញ្ចឹងទៅ គឺថាកាយវិញ្ញាណហ្នឹងឯងដែលបាន ដឹងតិចតិចហ្នឹងដឹងក្តៅដឹងតិចហ្នឹង គឺថាប្រគុណចាស់ប្រគល់ផោសនកិច្ចនេះកាយវិញ្ញាណវាធ្វើផោសនកិច្ចផោសនៈនឹងប្រែតែប៉ះខ្ទប់អញ្ចឹងគឺថាកិច្ចនៃកាយវិញ្ញាណនឹងវាប៉ះទៅនឹងក្តៅដឹងក្តៅប៉ះនឹងតិចវាដឹងតិចនឹងកាយវិញ្ញាណនឹងកើតឡើងប្រគុណចាស់ប្រគល់អាកិច្ចដឹងនឹងឲ្យទៅកាយវិញ្ញាណបានទេតើដោយសតិប្បដ្ឋាននឹងឯងរលឹកដឹងថា គឺថាកាយវិញ្ញាណមានពិតប្រកបណាដែលដែលមានហ្នឹងគឺវាមានជាកាយវិញ្ញាណជាសភាវៈហ្នឹង ដល់តែពេលដឹងសភាវៈដែលមានទៅវាមិនមែនប្រគុណចាស់ហ្នឹងអាលក្ខណៈនៃកាយវិញ្ញាណវាប្រកាសប្រាប់មកថាមិនមែនជាអាត្មាអញហ្នឹងតែហ្មងនឹងឯងដែលធ្វើកិច្ចដឹងក្តៅដឹងជាអញ្ចឹងគុណចាស់មុនចេញអំពីលោកកាយនឹងឯងលោកកាយនឹងត្រូវតែចេញចឹងបើមិនចេញ វាមិនមែនមានតែផោថាពៈសម្រាប់ឲ្យយើងស្រួលទេមិនមែនមានតែផោថាពៈសម្រាប់ឲ្យសុខសុខ ផ្លូវកាយកាយវិញ្ញាណប្រកបដោយសេចក្តីសុខហ្នឹងណាមិនមែនមានតែប៉ុណ្្នឹងឯណាវាមានអកុសលវិបាកកាយវិញ្ញាណប្រកបដោយទុក្ខវេទនាអាហ្នឹងគឺថាបើបើមិនលះបង់នៅអត្តានុតិដ្ឋិ សេចក្តីប្រកម្មថាជាខ្លួនយើងនឹងមិនចេញអំពីលោកកាយនឹងទេសបាយសបាយនៅរីករាយជាមួយនឹងផតថពៈហ្នឹងដល់ទៅពេលផតថពៈគឺមហាភូតរូបផតថពៈហ្នឹងដែលជាអនិច្ចារម្មណ៍វាមកប៉ះខ្ទប់ញ៉ាំងទុក្ខវេទនាកើតឡើងឈឺចុកចាប់គឺ វាមិនមែនឈឺតែផ្លូវកាយទេវាត្រូវតោមនស្សដល់ផ្លូវចិត្តទៀតព្រោះប្រកាន់ថាយើងអ្នកឈឺដោយអត់បានអប់រំដើម្បីលះបង់សេចក្តីប្រកម្មថាយើង ជាអ្នកទទួលនៅផាថពៈហ្នឹងនឹងឯងដល់អញ្ចឹងវានៅមានខ្លួនយើងអ្នកអ្នកសុខសบายរីករាយអត់ព្រមរត់ចេញ ដល់ទៅពេលទឹកដីຕົកមកដល់អាហ្នឹងវាដូចថាយើងរីករាយនៅ ក្នុងកន្លែងមួយ មានមាសមានប្រាក់រីករាយណាប៉ុន្តែដុំថ្មប្រពិនភ្នំថ្មតាំធ្លាក់ពីលើមកហើយយើងអត់ព្រមរត់គេចចេញពីកន្លែងហ្នឹងវល់តែម្ដុំទៀតម្ដុំទៀតមាសពេជ្រអីអីហ្នឹងអញ្ចឹងហើយ ដល់ទៅពេលវាក្រឹបមកវាមានយកមាសយកពេជ្រអីហ្នឹងទៅណាបានតែខំរើសថាដើម្បីយកបានអានេះមិនមែនត្រឹមតែអត់បានមាសពេជ្រហ្នឹងទេ វាស្លាប់ទៅទៀតទៅ មើលមើលអាហ្នឹងវាល្ងងហើយអាហ្នឹងសក់ចិត្តសក់ចិត្តស្លាប់សក់ចិត្តស្លាប់ព្រមស្លាប់នឹងអញ្ចឹងមើលមើលអាហ្នឹងឯងវាវាអត់មានបាន វាអត់មានបានដុំមាសដុំប្រាក់នឹងហើយវា ត្រូវស្លាប់ទៅទៀតហ្នឹងឯង គឺសត្វលោកយើងនឹងអញ្ចឹងតែដេញចាប់នៅរបស់ក្នុងលោកនឹងហើយក៏ធ្លាក់ចូលទៅក្នុងកសែស្ទឹងតណ្ហាទលេ ចូលទៅក្នុងមហាសមុទ្រវត្តសង្សារនឹងដោយសារតែចាប់អារម្មណ៍ជាទីពេញចិត្តនឹង អត់អាចហែលបិច្រាស់មកបានទេពីព្រោះរបស់ដែលដេញចាប់នឹងវាហូរតាមខ្សែទឹកអញ្ចឹងទៅរវល់ត្រេកអរដេញចាប់ទៅរហូតដល់មហាសមុទ្រវត្តសង្សារឥឡូវយើង នៅមានព្រះអង្គជួយស្រង់ដាក់ខ្សែគឺឲ្យយើងតោងតាមរយៈនៃពធហ្នឹងគឺយើងមិនត្រូវអាឡោះអាល័យរបស់ទាំងអស់ហ្នឹងទេព្រោះយើងត្រូវស្លាប់ក្នុងវត្តសង្សារអត់មានយកអីបានទេ នឹងឯងមួយជាតិមួយជាតិហ្នឹងចោលទៅទទួលភារៈជាជាអ្នកទោសអ្នកទទួលតរុណកម្មដើម្បីចិញ្ចឹមបីបាច់មើលថែមួយជាតិទៀតអស់មួយជាតិហ្នឹងទៅត្រូវទទួលភារៈមួយជាតិទៀតទោះជាកំណើតអីកំណើតអីសត្វតែភារៈទាំងអស់ ដែលត្រូវចាំបីបាច់មើលថែគ្រប់ទៅជាតិគ្រប់ទៅកណើតនឹងជួនជាគោជួនជាកបីមន្តានរកប្រែតជួនជាមនុស្សជាទេវតាវល់ប្រកាន់ហួងហែងអត្តភាពនឹងឯងរួចទៅចោលអស់ទៅទទួលអត្តភាពជាភេរៈមួយទៀតចាំបីបាច់មើលថែប្រកែប្រកម្មធ្វើជាខ្លួនឯងនឹងទៀតអត់មានទីបំផុតវាមិនមែន10ជាតិហើយ20ជាតិហើយ100ជាតិអស់ហើយណាអត់មានទីបំផុតទេកាលណា បើមិនបានប្រព្រឹត្តព្រះមច្ឆរិយធម៌នឹងឯងអញ្ចឹងគឺថា ក្នុងការដែលប្រព្រឹត្តព្រះ មចយៈធัวឥឡូវហ្នឹងគឺមានពុទ្ធដាក់ខ្សែឲ្យយើងតោងគឺព្រមចយៈធัวហ្នឹងតោងមកដល់យើងមិនអាល័យដេញតាមរបស់ដែលដែលយើងគិតថាមាសប្រាក់អីហ្នឹងវាមានតម្លៃដែលវាហូរតាមខ្សែទឹកហ្នឹងគឺត្រូវតោងមក ឡើងមកឲ្យរួចមកគឺការលះបង់អាល័យនឹងឯងអាស្រ័យព្រមចយធម៌យ៉ាងណាមិញសតិប្បដ្ឋានបរិបត្តិនេះឯងទាំងគឺជាខ្សែដែលយើងត្រូវតោងគឺថារលឹកដឹងបាន អាការដែលទទួលអារម្មណ៍ជាសុខសบายរីករាយអីទៅក្នុងโลกនេះ អានឹងកាយវិញ្ញាណទេទាំងកាយវិញ្ញាណទេ ដែលបាន ដឹងនៅអារម្មណ៍ហ្នឹងផោថាពៈហ្នឹង ចឹងកាលណាបើសតិរលឹកដឹងបានអញ្ចឹងមិនចាំបាច់យើងមានទទួលអារម្មណ៍ដែលជាទីសบายរីករាយទេដល់ទៅពេលអារម្មណ៍មិនមិនល្អមកដល់អនិច្ចាអារម្មណ៍មកក៏វាត្រឹមតែកាយវិញ្ញាណប្រកបដោយទុក្ខវេទនាទទួលអារម្មណ៍ហ្នឹងដោយវាអត់ប៉ះពាល់ទៅដល់ផ្លូវចិត្ត ព្រោះអីពីព្រោះមានសតិរលឹកដឹងបាន ថា កាយវិញ្ញាណដឹងថតថពៈហើយនឹងទុក្ខវេទនាសោយអារម្មណ៍វាអត់មានយើងអ្នកដឹងថតថពៈហ្នឹងទុក្ខវេទនាដែលសោយអារម្មណ៍ហ្នឹងក៏មិនមែនជាខ្លួនយើងដែរគឺទុក្ខវេទនា ដោយចឹងទៅវា មិនញាប់ញួរទៅដល់ចិត្តដោយសារអីដោយសារបាន វឹកខាត់អប់រំសតិប្បដ្ឋាននឹងឯងរត់ចេញអំពីលោកកាយនឹងមិននៅរីករាយអីទេគឺទុកឲ្យកាយវិញ្ញាណនឹងដឹងអារម្មណ៍ដឹងថោតថាពៈនឹងតែប៉ុណ្ណឹងនឹងក្នុងដំណើរដែលចេញពីលោកនឹងគ្រប់ទ្វាទាំង6នឹងមានសភាពដូចគ្នាអញ្ចឹងក្នុងលោកនេះនៅមិនបានទេយើងចេះតែថាអត់ទៅទេពីព្រោះរូបល្អសម្លេងក្រិនរសផតពៈធម្មារម្មណ៍ល្អនឹងអត់ទៅអានឹងវាមិនមែនមានតែអារម្មណ៍ល្អឯណាអារម្មណ៍ល្អនឹងកន្លងផុតទៅអារម្មណ៍មិនល្អកើតឡើង ឡើងមិនអាចហាមឃាត់បានទេដល់ពេលហ្នឹងគឺថាទីបំផុតវាដូចជាសត្វដែលចូលទៅស៊ីដំណាំរបស់ព្រានអញ្ចឹងគេគេដាំទាំងគេដាំបន្លែដាំស្មៅអីអីដែលជាចំណីសត្វហ្នឹងប៉ុន្តែគេធ្វើរបងស្រះរួចសពគ្រប់អស់ហើយហើយគេបើកគេបើកផ្លូវឲ្យមរឹកហ្នឹងចូលចូលទៅមួយថ្ងៃគេអត់ធ្វើអីទេពីរថ្ងៃអត់ធ្វើអីទេម្លោះហើយវាទៅហៅប្តីប្រពន្ធកូនចៅម៉ែឪមកហ្មង មកពេញចំការនឹងដល់អញ្ចឹងដល់ឃើញថាពេញហើយគេបិទទ្វារដល់តែគេបិទទ្វារមួយថ្ងៃគេវាយមួយគឺណាស្រួលណាវានៅក្នុងសម្រាប់របស់គេហ្នឹងគេធ្វើឲ្យធំតិចទៅហ្នឹងឯងមួយថ្ងៃគេចង់វាយមួយវាយពីរវាយ10យកទៅលក់ក៏បានដែរវាមានចេញទៅណារួចរត់ចោលរត់ឡើងឆ្វែលទៅជុំវិញសម្រាប់ហ្នឹងសម្រាប់ដូចគេស្រះហ្នឹងលបងហ្នឹង ម្ល៉េះហើយគឺថាគេសម្លាប់អញ្ចឹងសត្វលោកយើងនឹងអញ្ចឹងពេលនេះគឺថាយើងមានផ្លូវគឺអរិយមគ្គដែលព្រះអង្គទ្រង់បានសម្ដែងប្រាប់មកយើងយើងរត់ចេញទាំងយើងរត់ចេញអំពីផ្លូវគឺអរិយមគ្គហ្នឹងឲ្យបានរួចកុំឲ្យចូលទៅក្នុងចំការមេហ្នឹង នឹងឯងដូច្នេះគឺថាសម្រាប់ដែលជានុនតរាគៈនឹងគឺថាបិទសត្វលោក នៅ ក្នុងវត្តសង្សារនឹងឯងដោយអំណាចនៃ របងហុំពាត់នឹង គឺអវិជ្ជានឹងអញ្ចឹងគឺសត្វលោកត្រូវចូលមកតាមផ្លូវ នឹងឯងផ្លូវដែលគេបើកដោយនន្តរាគៈហ្នឹងចូលមកហើយក៏គេបិទទ្វារហ្នឹងចិត្តអស់ទៅ ហើយយើងផុតពីពុទ្ធសាសនាទៅ គឺมันអាចបានដឹងថាផ្លូវអីដើម្បីចេញ ពីសេចក្តីទុក្ខទេដូច្នេះនៅក្នុងឱកាសដែលយើង បានជួបនឹងពធពុទ្ធបរិស័ទទាំងអស់ទាំង យើងរៀបចំក្នុងដំណើរដែលយើងចេញអំពីត្រើយអាយនេះគឺឧបាទានខណ្ឌនេះដែលប្រៀបបីដូចជាស្រុកដែលទូរភឹកអត់បាយ មានរោគមានខ្មោចព្រាយវិសាចអីហ្នឹងគឺថាយើង មានទានសិលភាវនានេះឯងជាក្បូនដើម្បីឆ្លងទៅកាន់ត្រើយនេះរឿងត្រើយអាយដែលប្រកបដោយសេចក្តីទុកសពគ្រប់ជាទី តាំងរបស់មាជាទីគោចររបស់មាត្រូវមានសេចក្តីទុកសត្វដែលកើតហើយនឹងត្រូវត្រូវមានសេចក្តីទុកច្រើនបែបច្រើនប្រការណាស់ទាំងឧបាទានខណ្ឌទុកទាំងកិលេស សេចក្តីចង្អៀតចង្អល់សពគ្រប់ទាំងអស់ហើយភារៈដែលត្រូវទទួលមួយជាតិមួយជាតិនឹងឯងឯងតទេតទេអញ្ចឹងទៅអត់មានបានប្រយោជន៍អីទេចំពោះភារៈមួយជាតិមួយជាតិនឹងដោយសារយើងវង្វេងច្រឡំទទួលយកអត្តភាពនឹងមកធ្វើជាខ្លួនយើងទេហើយយើងក៏ចេះតែត្រេកអរនឹងបាននេះបាននោះអីទៅដោយសារតែយើងទទួលយកមកធ្វើជាខ្លួនយើងនឹងណាហើយមានមានអ្នកថាយើងគ្រាន់បើទៅអីចឹងទៅ មានទិដ្ឋិមានតណ្ហាទៅរឿងនេះរឿងការវង្វេងរឿងវត្តសង្សារទេ អញ្ចឹងគឺថាឥឡូវយើងនៅមានក្បូនគឺសិលសមាធិបញ្ញា ឆ្លងទៅកម្មត្រើយនេះឯងយើងលះបង់ត្រើយអាយគឺបញ្ញខណ្ឌនេះឯងអញ្ចឹងបានជាព្រះអង្គសម្ដែងថាអេតាំងញត្តវាយថាភូតាំងកាលណាបើបានដឹងអំពីវត្តសង្សារជាទុកហើយមានសភាពជាអនត្តាមិនមែនជាទូខ្លួនយើងដូច្នេះហើយក៏រំលត់នៅកិលេសតណ្ហាបាទានបានដល់ព្រះនិព្វាន ព្រះនិព្វានគឺការរលត់អវិជ្ជាតណ្ហាបាទាននឹងដោយអំណាចនៃការចេះដឹងទៅក្នុងសង្ខារធัวនឹងនិព្វានញបរមੰងសុខੰងព្រះនិព្វាននឹងឯងគឺជាបរមសុខអញ្ចឹងខ្ញុំកណាចូលរួមទីក្តីនៃពធัวហោហែមក1ម៉ោងកន្លះខណៈក្នុងពេលវេលា សំរុំធានតិចល្មមស្រួលកាសធាតល្អនៅក្នុងឧបឋានសាលាចាស់នេះចឹងពុទ្ធបរិស័ទក៏រួបរួមថវិកាក្នុងបនការប្រាក់នឹងហើយស្អែកក៏វេបកុលទុកដាក់ សម្រាប់ការកសាង នៅឧបឋានសាលាថ្មី មានជន់ក្រោមជន់លើទាំងនឹងឯងអញ្ចឹងគឺឧបធានសាលានេះសំខាន់ណាស់សម្រាប់វត្តអារាមទាំងពុទ្ធបរិស័ទយើងធ្វើបន់ធ្វើទានអីនៅនឹងសាលានឹងឯងប្រសង់ក៏និមន្តនិច្ចភ័ត ទៅរាល់ថ្ងៃហើយបោសតសិលសមាទានបោសតសម្ដែងធម៌ទេសនាវិសាខបូជាមគ្គបូជាអសាលហៈបូជាចូលវសាកម្មបិណ្ឌភ្ជុំបិណ្ឌចេញវសា គឺប្រើប្រាស់នៅក្នុងសាលានឹងហើយអ្នកដែលប្រើប្រាស់នឹងសត្វតែអ្នកមានសទ្ធាមានសិលមានសមាធិធិអស្ចារ្យមែនទេអញ្ចឹងដែលយើងមានឱកាសដែលយើង បានធ្វើអញ្ចឹងជីវិតរបស់យើងមិនអាចអឺ ធ្វើជាសាលាអីដើម្បីឲ្យអ្នកណា នៅបានមែនបើយើងត្រូវស្លាប់ទៅប៉ុន្តែការដែលយើងមានសទ្ធាចំណាយប្រកាសចូលរួមក្នុងការកសាងសាលានឹងនៅ ជាប្រយោជន៍ជំនួសយើងសំបីយើងស្លាប់ទៅក៏ដោយប៉ុន្តែ នៅឧបឋានសាលានឹងឯងបានជាប្រយោជន៍នៃការប្រើប្រាស់ប្រសង់ហើយនិងពុទ្ធបរិស័ទ គឺជាច្រើន ឆ្នាំរាប់សិបឆ្នាំ80 90 100ឆ្នាំអីចឹងទៅក៏បាន ដែលធ្វើមមតំល្អទៅ នោះហើយយើងស្លាប់បាត់ទៅហើយ មើលប៉ុន្តែ នៅប្រយោជន៍ជាបុណ្យកុសលសម្បើមណាស់ដែលយើង បានតាំងចិត្តក្នុងការបំពេញនៅឧបដ្ឋានសាលានេះនឹងមិនមែនគ្រាន់តែថាធ្វើឧបដ្ឋានសាលាឯងក៏ចេះតែនិយាយលើកទៅទេខ្ញុំមិនណាតែងតែពិចារណានឹករលឹកសពសពកាល អំពីឧបដ្ឋានសាលានេះគឺថាសត្វតែអ្នកមានសទ្ធាមានសិលរហូតដល់ទៅប្រសង់ប្រើប្រាស់សឹងតែរាល់ថ្ងៃ ហាន់ចង្ហាន់អីអីហ្នឹង ចឹងគឺយើងមិនងាយមានឱកាសបានធ្វើប្រយោជន៍ទេចឹងចឹងយើងគ្រាន់តែថាវាមិនសម្បូរលុយបើថាសម្បូរលុយចេញធ្វើតែឯងឲ្យរួចទៅហ្នឹងឯងបើតាមតែចិត្តនោះណាតែថាដល់ទៅយើងវាមិនសម្បូរអញ្ចឹងក៏យើងធ្វើបន់ការប្រាក់អញ្ចឹងរួមគ្នាទៅក៏ណាហ្នឹងហើយប្រាក់បុជាពធัว40ម៉ឺនហើយ